ខ្ញុំប្រកាសថាសូមនមស្ការថ្វាយបង្គំចំពោះព្រះ អរហន្តសម្មាសម្ពុទ្ធរមគ្រូទាំងរមសាស្តាលើអស់មនុស្សនិងទេវតាដោយសេចក្តីគោរពកោតក្រែងនិងដោយការនឹករលឹក នៅក្រៃលែងចឹងអង្គមពធបឋមរតនៈនិងប្រសង្សាវៈប្រសង្ឃរតនៈរតនៈទាំង3ជារតនៈដ៏ឧត្តមឧត្តមសើពងពោះលើសលោកនឹងថ្វាយបង្គំកណ្ដាគុណចាស់ព្រះអង្គជា អ្នកផ្ដើមបនផងដែរគុណចាស់អង្គហើយវ័យណាគុណចាស់ដែលបាននិមន្តទីរាជធានីភ្នំពេញមួយលើដោយលោកម្ចាស់ព្រះបញ្ញាបិជោតោក្នុងកិច្ចការងារធម្មទាន ណានឹករលឹកដល់គុណចាស់គ្រប់ព្រះអង្គក្នុងសាសនមណ្ឌលដែលបានគង់នៅក្រៅមលុបសម្ពុតកាសាវៈទ្រង់ប្រភ្នោះដោយសទ្ធាចេញចាក់ផ្ទះព្រឹកទៅនៅក្នុងនៃខមៈគុណណាដូចជា ការរួចផុតអំពីពន្ធនាគារចឹងនៃខមៈចឹងដូចជាការចេញអំពីពន្ធនាគារកណាហ្នឹងហើយរឿងពន្ធនាគារចំណងដែកចំណងឈើចំណងខ្សែ មិនមមដូចជាចំណងសញ្ញាជាអ្នកលោភៈដែលជាប់ទៅជាមួយនឹងរបស់ហួងហែងជាទីស្រឡាញ់ជាទីពេញចិត្តប្រកបដោយកាមជាទីតាំងនៃតម្រេកនោះទេចឹងព្រះពុទ្ធអង្គទ្រង់សំដែងចំណងមមហ្នឹងគឺការជាប់ជំពាក់ចិត្ត ជាមួយនឹងអ្វីអ្វីក្នុងโลกហ្នឹងចឹងក៏ណាជាចំណងរបស់មេជាពន្ធនាគារនៃវត្តសង្សារក៏ណាជាមហាទរុណកម្មចឹងនៃខមៈហ្នឹងគឺចេញចាកអំពី ចំណងគុកកាមកិលេសហ្នឹងហើយ ជាពន្ធនាគារដែលមានកងទុក12កងជាទរណកម្មនឹងគឺឧបនិស្ស័យទ្រង់ប្រភ្នោះដោយនៃខមៈដែលប្រព្រឹត្តទៅ នៅក្នុងគុណដ៏ធំធេងក្រៃលែងចឹង ព្រឹត្តទៅដោយសិលដោយសមាធិបញ្ញាគណៈគឺមិនមែនថាបួសកាយហើយចេះតែសម្រេចនៅការបួសចិត្តទៅផងនោះទេគ្រាន់តែថាការបួសកាយហ្នឹងជាឱកាសជាឱកាសសម្រាប់បំបួសចិត្តហ្នឹង តទៅចឹង យើងតែងរងចាំឱកាសឱកាសល្អពេលនេះពេលនោះណានឹងក៏ទៅតាមនឹងទៅប៉ុន្តែថាមនុស្សយើងអាចសាងឱកាសឲ្យខ្លួនឯងបានដូចជាប្រគុណចាស់ដែល ចូលកម្មប្រភ្នោះបុស្សជាបព្វជិតអញ្ចឹង នឹងគឺជាការសាងឱកាសឲ្យដល់អង្គឯងហ្នឹងឯងព្រោះរឿងដែលនៅជាកិរិយាវៈហ្នឹងដោយច្រើនជាឱកាសរបស់កិលេសគណាគឺកិច្ចការងារប្រព្រឹត្តទៅនឹងដោយការបំពេញនៅក្នុងតណ្ហា នឹងយើងបានជ្រាបហើយយើងនិយាយជាទូទៅហ្នឹងហើយសម្រាប់អាហារបរិភោគបច្ច័យ4រូបកាយហ្នឹងមិនជាខ្វាយខ្វល់អីទៅប្រមាណទេមានចាំបាច់ឆ្លោះប្រកែកតោះតេងសង្គ្រាមច្បាំងកាប់ចាក់អីទៅទេ រឿងដណ្ដើមប្រជែងអីគ្នាហ្នឹងគឺវាប្រសិជ្ជៈមេត្តាវាប្រសិជ្ជៈមេត្តាវាស្ថិតតែនៅក្នុងរឿងតណ្ហា មានអ្នកទិដ្ឋិហ្នឹងឯងតណ្ហាក៏នាំឲ្យមានការឆ្លោះប្រកែកតោះតេងនាំឲ្យមាន សង្គ្រាមពិភពលោក មាននេះក៏ដូចគ្នាប្រកាន់អញនឹងចឹងទិដ្ឋិក៏ដូចគ្នាការយល់ឃើញទៅជាលទ្ធិផ្សេងផ្សេងអីក៏នាំឲ្យមានកលហាវិវាទៈហ្នឹងមានវាទៈអត់ត្រូវគ្នាហៅវិវាទចឹងទៅអាកលហាកលហៈហ្នឹងគឺ ជាការឆ្លោះប្រកែកតោះតែងនឹងនឹងគឺមិនមែនក្រាន់តែដើម្បីជីវិតរស់នៅទៅនោះទេជីវិតដែលរស់នៅនឹងរស់នៅដើម្បីអីអាហ្នឹងវាត្រូវបែកជាពីរមួយគឺថារស់នៅហើយដើម្បី ការបរិភោគខ្សែផ្សោយសម្បត្តិក្នុងលោកហ្នឹងវាសបាយហើយនឹងតំណាំងប្រជែងបង្អួតបង្អគ្នាអានឹងគឺតណ្ហារមែងចម្រើនឡើង ជាមួយនឹងអារម្មណ៍លោកីហ្នឹងចាមួយទៀតក៏ប្រើប្រាស់វិច័យ4ហ្នឹងដើម្បីរស់ហ្នឹងឯង ប៉ុន្តែមិនមែនគ្រាន់តែរស់នៅរងចាំពេលស្លាប់ទៅទេដោយបបជិតនៅក្នុងពុទ្ធសាសនាដែលព្រះអង្គអនុញ្ញាតបច្ច័យ4អញ្ចឹងមិនមែនគ្រាន់តែថាមកបួសដើម្បីចិញ្ចឹមជីវិតដោយសារបច្ច័យ4ហ្នឹងដែលទេយៈទេយិកាទំនប់បំរុងហ្នឹងប្រប៉ុណ្ណឹងមិនលំបាក វាយខ្វល់ធ្វើកិច្ចការងារអីក៏មិនចាំបាច់សន្សំទុកដាក់អីគឺមិនមែនយល់ត្រឹមតែមករស់នឹងទេពីព្រោះប្រសិនបើចិត្តនឹងមិនបានអប់រំទៅដោយសិលសមាធិបញ្ញាមិនបានចម្រើន ទៅដោយ គុណធម៌ដែលពីលោកយៈទៅដល់លោកកតរៈហ្នឹងកុសលធម៌ហ្នឹងអញ្ចឹងគឺចិត្តវាត្រូវតែស្ទុះស្ទាមករកការសែបសោយសម្បត្តិក្នុងលោកហ្នឹងហើយវានៅក្នុងតណ្ហាមានះទិដ្ឋិនៅក្នុងការប្រកាន់អញ អញ្ចឹងវាមានអញមានគេហើយអាចិត្តហ្នឹងវាត្រូវប្រណាំងប្រជែងគ្នាតាមហ្នឹងរួចទៅវាត្រូវការខ្សែផ្សោយរីករាយជាមួយនឹងសម្បត្តិក្នុងលោកធម្មជាតិវាមានមកអញ្ចឹងវាដូចកើតមកនៅទេរៈទេរិការួចធំមកកមារាកមារី វាត្រូវលេងដីនៅស្រុកស្រែហែលទឹក ទឹកបលាយទឹកល្អក់អីចឹងទៅ ភ្លៀងទៅរត់លេងទៅដីរអិលទៅអឺក៏អឺបើបើអិលពីទួលចុះមកចឹងទៅលេងទៅឡើងលើដើមឈើអីលោតមកទឹកអីចឹងទៅទៅតាមសភាពក្មេងហ្នឹងហើយ នៅផ្សារនៅ ក្រុងអីក៏លេងលបែងតាមនឹងទៅគេមានរៀបចំកន្លែងទីផ្សារធំដុំអីហាងអីអីគេធ្វើសម្រាប់ឲ្យក្មេងលេងហ្នឹងទៅតាក់ទាញម៉ែឪនាំក្មេងទៅលេងទៅញ៉ាំអីញ៉ាំអីទៅទិញអីទិញអីចឹងទៅក្មេងហ្នឹងលេងតាមហ្នឹងទៅលេង ធាក់កូនកង់ទៅបើកកូនឡានអីចឹងទៅបែងអីស្អីតាមហ្នឹង គឺវាត្រូវការលេងអញ្ចឹងអាហ្នឹងចង់និយាយពីធម្មជាតិនៃកិលេសតណ្ហាការលេងហ្នឹងវាជាប់ពីជាតិមុននឹងមកទីព្រោះបើវាអត់មានកិលេសជាប់មកទេក៏អត់មានបដិសន្ធិដែរ ដេកសន្ធិវាជាប់តាកទួងទៅនឹងតណ្ហាហ្នឹងវាដូចជា ព្រះភិក្ខុណីលើកឡើងថាយថាបិអញ្ញតរੰងពីជាងហេតេវតាំងវិរូហតិបថវៃរសញ្ញអាគមៈសនេហញ្ចតទូភយ៉ាងណា គឺពូជដតីយ៉ាងណាដែលគេសាបព្រោះនៅនឹងស្រែចំការហ្នឹងវាអាស្រ័យទី1បតវ័យរៈសੰងរស់នៃផែនដីមួយទៀតសនេហាំងនេះសនេហាញ់ចៈ សនេហៈហ្នឹងគឺជួរនៃក្របពូជហ្នឹងពូជហ្នឹងវាមានវាមានសនេហៈជួរហ្នឹងសម្រាប់ឲ្យឲ្យពូជនឹងដោះបើវាស្វិតទៅ អស់ជួរទៅវាអត់ដោះទេហ្នឹងឯងតទូភយ៉ាងហ្នឹងគឺតាំងឧបយ៉ាងហ្នឹងវាអាស្រ័យហេតុពីរហ្នឹងបានអេវាំង ខណ្ឌធាចៈធាតុយោឆៈចៈអាយតនាអ៊ីមេហ្នឹងឯងគឺខណ្ឌធាតអាយតនៈហ្នឹងគឺចឹងឯងចឹងគណាហេតងបដិច្ចសម្ភូតាហេតភង្គានិរុច្ចរេតិហ្នឹងគឺថាវាមានហេតុវាមានបច្ច័យហ្នឹង ដូចជាអាការដែលនិយាយពី ក្របពូជនឹងអញ្ចឹងវាមានតណ្ហាតណ្ហាវិជាជួអញ្ចឹងទៅវានាំឲ្យក្របពូជគឺកម្មហ្នឹងដោះឡើងជាកម្មបច្ច័យឲ្យមានបដិសន្ធិហ្នឹងដល់អញ្ចឹងវាត្រូវជាប់តណ្ហាហ្នឹងមកហ្នឹងឯងរឿងវត្តសង្សារហ្នឹងវានៅមាន តណ្ហាសេចក្តីប្រាថ្នាការជាប់ជំពាក់ព្រោះអវិជ្ជាជាឫសគល់អវិជ្ជាដែលមិនដឹងអរិយសច្ចៈហ្នឹងមិនដឹងទីបំផុតពីខាងដើមត្រឹមណាទេដោយសារតែអវិជ្ជាតណ្ហាបាបទានហ្នឹងវាមានកម្មជាបច្ច័យឲ្យបដិសន្ធិហ្នឹងអញ្ចឹងវាកើតមកវានៅជាប់ទៅដោយលោភៈលេងអញ្ចឹងទៅហើយ ដល់ទៅធំឡើងរូបកាយនឹងមែនមិនមានការប្រព្រឹត្តព្រះមច្ចរិយធัวវាអត់ចេះអស់ទេកិលេសហ្នឹងតលតែដោយព្រះពុទ្ធអង្គបានត្រាស់ទៅប្រព្រឹត្តព្រះមច្ចរិយធัวចូលកាន់ភ្នោះបួសជាបព្វជិតតាមឧបនិស្ស័យហ្នឹងទៅ សម្រាប់ព្រះរហັດទៅបានធ្វើឲ្យអាសេនេហៈនេះ តណ្ហាជាជួរជាទឹកដែលសម្រាប់ធ្វើឲ្យក្របពូជគឺកម្មដោះនេះវាត្រូវរីងស្ងួតទៅនឹងឯងអញ្ចឹងក៏បរិនិព្វាន ដែលពោលថាបរិនិព្វានហ្នឹងគឺបញ្ញត្តិព្រះអរហន្តព្រះសម្មាសម្ពុទ្ធព្រះបជេកពុទ្ធព្រះអង្គបរិនិព្វានហ្នឹងគឺបញ្ញត្តិទៅលើវត្តដាក់ដែលវាអស់បច្ច័យហ្នឹង វត្តដាក់ហ្នឹងដែលសន្មត់មួយអង្គមួយអង្គម្នាក់ម្នាក់មកហ្នឹងណាវត្តដាក់ហ្នឹងគឺកិលេសនាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកកខណ្ឌហ្នឹងណាហ្នឹងឯងដល់ទៅ ក្នុងវត្តដាក់ហ្នឹងវាមានអរិយមគ្គកើតឡើងមានសោតាបត្តមគ្គជាដើមហ្នឹងវាទៅធ្វើបច្ច័យដែលនាំឲ្យមានវត្តដាក់ហ្នឹងរីងស្ងួតទៅតាម លំដាប់នៃអរិយមគ្គនឹងចឹងទៅអញ្ចឹងការមិនកើតឡើងនឹងជាផល សម្រាប់នឹង ជានិរោធសច្ចគឺព្រះនិព្វាននឹងឯងព្រះនិព្វាននឹងគឺការមិនកើតឡើង ដោយអំណាចនៃអរិយមគ្គដែលបានលះបង់ហេតុនឹងចឹងការមិនកើតនៅកិលេសការមិនកើតកម្មការមិនកើតវិបាកហ្នឹងការមិនកើតភពហ្នឹង កម្មភពឧបបត្តិភពក្នុងអបាយភូមិមិនមាន កម្មភពឧបបត្តិភព ចាប់ពីជាតិទី8ទៅมันកើត មានហ្នឹងទួននិព្វានហើយហ្នឹងនិរោធអរិយសច្ចៈព្រោះសោតាបត្តមៈជាហេតុកណាហើយសោតាបត្តផលនឹងជាផលកើតមិនមែនព្រះនិព្វានទេគឺណាព្រះនិព្វានគឺថាអចន្តសន្តិ ទៅណាមិនមែនជាតទាំងកសន្តិទេតទាំងកសន្តិនឹងគឺវិបស្សនានឹងមិនមែនព្រះនិព្វានទេហើយនឹងសន្តិដោយសន្មតដតីដតីអីទៀតហ្នឹងក៏មិនមែនជាព្រះនិព្វានទេតលអច្ឆន្តសន្តិនេះនឹងសំដែងនៅ ក្នុងអដ្ឋកថាឧទ្ធានសោតសតនិបាតហ្នឹងអំពីសន្តិមាន 3យ៉ាងហ្នឹងមានអចន្តសន្តិហ្នឹងទៀតអចន្តៈហ្នឹងគឺ អតិអតិក្រៃលែងហើយនឹងអន្តៈជាចំណែកដល់ក្រៃលែងហ្នឹងគឺក្តីស្ងប់ដល់ក្រៃលែងហ្នឹងគឺជាឈ្មោះនៃព្រះនិព្វានបានន័យថាស្ងប់ការកើតហ្នឹងសន្តិលក្ខណៈហ្នឹងប៉ុន្តែយើងស្ដាប់អញ្ចឹងទៅទូទៅយើងអាចស្ដាប់បានដោយទិដ្ឋិគឺការមិនកើត នៅអត្តា ទូខ្លួនសត្វបុគ្គលនឹងអញ្ចឹងវាចូលក្នុងអុឆេតតិថេស្លាប់ទៅអត់កើតទៀតនឹងនឹងមិនមែនជាញៀនក្នុងសន្តិបតទេមិនមែនយើងយល់ត្រូវ ទៅក្នុងព្រះនិព្វានទេជាទិដ្ឋិទិដ្ឋិដោយអត្តានុទិដ្ឋិសម្គាល់សត្វ ដែលជាសកាយតិថិហ្នឹងសម្គាល់ថាសត្វហ្នឹងស្លាប់ទៅអត់កើតទៀតគណៈអញ្ចឹងដែលអាច ស្ដាប់យល់ត្រឹមត្រូវ ចំពោះព្រះនិព្វានហ្នឹងគឺតលតែឧបធម្មអំពីវិបស្សនាទៀត ដល់នាមរូបបរិឆេទញានបច្ចយៈបរិកហញានអញ្ចឹងមកដឹងនាមរូបនឹងឯងដែលប្រព្រឹត្តទៅ ជាទុក្ខរិសច្ចៈវាអត់មានអត្តាទេ នេះជាតំណនៃសង្ខារធัวសត្វសទ្ធសង្ខារបញ្ចោយ៉ាងនឹងព្រះភិក្ខុណីដែលបាន ពោលទៅនឹងមេមេហ្នឹងគឺមកសួររស័ព្ទចំពោះព្រះនាងវជិរាហ្នឹងឯងអង្គនិតក៏អានវជិរាតាមសខ្មែរយើងហ្នឹងចឹងទៅហ្នឹងឯងភាសាគេវជិរាហ្នឹងអត់មានរាដូចខ្មែរយើងទេយើងអាន ទៅតាម ខ្មែរយើងចឹងទៅ ប៉ុណ្ណានឹងព្រះភិក្ខុណីនឹងបានឆ្លើយទៅនឹងបញ្ហាដែលមេមានចិត្តបាបនឹងមកសួរពីរឿងសัตว์នឹងគេណាយ៉ាងបកតោសត្វតោសត្វហ្នឹងគឺកើតមកពីណាខ្វៈចេសត្តាសការកោអ្នក អ្នកសាងសัตว์ហ្នឹងអ្នកបង្កើតសัตว์លោកហ្នឹងគឺជាអ្នកណានៅទីណាណានឹងឯសួរអំពីរឿងសัตว์ហ្នឹងចឹងណាទៅព្រះនាងវជារាភិក្ខុណីហ្នឹងក៏បានឆ្លើយតបទៅកੰងនោះ សត្តោតិបច្ចេតិមេរៈតិដ្ឋិកតាំងនុទេណាមនាលមេតិដ្ឋិរបស់អ្នកហ្នឹងប្រព្រឹត្តទៅអញ្ចឹងណាប្រព្រឹត្តទៅថាជាសត្វអញ្ចឹងណាតាមពិតអត់ទេសទ្ធៈសង្ខារបញ្ចោយ៉ាងនេះជាគំនោនៃសង្ខារធัวសត្វ អ្នកយិធៈសត្វតបលបតិរੂសត្វនៅក្នុងគំនូនៃសង្ខារហ្នឹងអត់មានទេយថាហេអង្គសម្ភារាហោតិសត្វតោរថោអតិអេវង្ខន្ធេសុសន្តេសុហោតិសត្តោតិសម្មតិដូចជាគ្រឿងសម្ភារៈរតេះ ណាមានដុំមានកម្មមានខ្នងកង់ទៅមានភ្លឺមានប្រែកមានទូកមានទ្រង់តេះនឹងទៅតពួងទៅនឹងឯងមាននិមកំណល់និមអីចឹងចឹងចឹងទៅអាហ្នឹងហៅអតិសត្វតោរៈថោអតិមានសំលេងពាក្យសន្មតហៅថារតេះចឹងទៅអេវាងខន្ធេសសន្តេសោយ៉ាងណាមិញ ដែលមានខណ្ឌនេះដែលរួមគ្នាដូចជាអង្គៈសម្ភារៈនៃរទេះឬក៏យើងហៅសាលាហៅផ្ទះអីអីហ្នឹងរថយន្តអីយើងសប្ងៃហ្នឹងហៅឡានហៅអីចឹងរបៀបអញ្ចឹងយ៉ាងណាមិញហោតិសត្វតោតិសម្បតិសន្មត ហៅសត្វសត្វហ្នឹងគឺវាអត់មាន បរមត្តជាសត្វទេអត់មានអ្វីដែលកើតឡើងនឹងជាសត្វទេអ្វីដែលកើតពីបច្ច័យគឺសង្ខារដូចជាពលឺថ្ងៃនេះចឹងវាមានសត្វអីដូចខ្យល់ចឹងមានសត្វអីថ្ងៃបដើកូនទៅតិចណាមានជាសត្វតិចអីហ្នឹងឯងក្តៅអត់មានជាសត្វក្តៅអី ផ្លេកបន្ទោអិនតនូក៏អត់មានជាសัตว์អីថ្ងៃបដើកូនក៏អត់មានជាសัตว์អីយ៉ាងណាមិញនាមរូបហ្នឹងដែលវាមានបច្ច័យឲ្យកើតឡើងហ្នឹងអ្វីដែលកើតពីបច្ច័យវាអត់មានជាសัตว์ទេអាតសង្ខាណាសង្កតៈធัวដែលមានបច្ច័យតតែងសត្វបុគ្គលហ្នឹងបញ្ញត្តិមួយខ្សែនៃវត្តដាក់ហ្នឹងដែលវាមាន កិលេសនាំឲ្យធ្វើកម្មជាពូជហ្នឹងពូជហ្នឹងក៏នាំឲ្យមានបដិសន្ធិបដិសន្ធិហ្នឹងផលវិបាករបស់កម្មកម្មជ្ជរូបហើយនឹងវិបាកហ្នឹងហ្នឹងហើយដែលសន្និមត់សត្វឆ្លាប់សត្វកើតអីអីហ្នឹងហោតិសត្វតោតិសមតិហ្នឹងចឹងព្រះព្រះភិក្ខុណីបានបន្តមកគាថាទៅទៀតថាទុក្ខមេវៈហិសម្ភោតិ ទុក្ខੰតតតិវេតចៈនេញត្រៈទុក្ខាសម្ភោតិនេញត្រៈទុក្ខានិរុច្ចតិតិមានតែទុកទេ ដែលកើតឡើងមានតែទុកទេដែលតាំងនៅមានតែទុកទេដែលផ្លាស់ប្ដូរប្រែប្រួលទៅធម្មជាតិដតីក្រៅពីទុកអត់មានអ្វីកើតធម្មជាតិដតីក្រៅពីទុកអត់មានអ្វីរលត់ហ្នឹងគឺពុទ្ធបរិស័ទយើងខ្លាចទុក្ខ ណាដោយប្រកម្មថាខ្លួនយើងអ្នកមានទុកអញ្ចឹងគឺងាយចោះសម្រងជាមួយតណ្ហាងាយជឿតណ្ហាដែលវាជាគ្រឿងលួងលោម ស្រាប់ហើយអានឹងវាធ្វើឲ្យសបាយធ្វើឲ្យរីករាយអញ្ចឹងតាំងតែពីក្មេងមកហ្នឹង រហូតដល់ទៅធំធាត់អីចឹងទៅអត់បានប្រព្រឹត្តព្រមចរិយធម៌ទេរឹតតែលេងលបែងក្នុងโลกហ្នឹងអារម្មណ៍របស់លោភៈអារម្មណ៍របស់រាគៈសិតតែគ្រឿងលេងទាំងអស់ទៀតអាគ្រឿងលេងចឹងទាំងអាគ្រឿងលេងទាំងអាការលេងហ្នឹងហៅថាលបែងចឹងទៅចឹងហ្នឹងឯងលបែងវត្តដាក់ហើយត្រូវជាប់នៅក្នុងទ្រង់របស់មច្ចរាជហ្នឹងចឹង ហើយទោះជាអ្នកក្រក៏នៅក្នុងទ្រង់មច្ចរាជអ្នកមាន អ្នកតូចអ្នកធំអីទាំងអស់ហ្នឹងហ្នឹងឯងសពទុកជាឈឺអីហ្នឹងនៅ ក្នុងទ្រង់នៃមច្ចរាជហ្នឹងបើយើងគិតពីរឿងនៅក្នុងទ្រង់នៃមច្ចរាជយើងសង្វេគយើងមិនអាចទៅបង្អួតបង្អអីគ្នា ឬក៏ឆ្នាំងថ្នាក់អអន់ចិត្តនឹងអញក្រជាងគេ អីចឹងវាអត់មានមករួមមានរស់ក្រន់ អីក្នុង ទ្រង់មច្ចរាជទេគឺត្រូវរកផ្លូវចេញហើយជួយទម្លាយទ្វារគុកនឹងនឹងឯងយើងនិយាយពីរឿងដែល នៅក្នុង ក្រុមនៃពុទ្ធបរិស័ទយើងជាមួយគ្នាអញ្ចឹងយើងជួយគ្នា ទំនុកបំរុងប្រសង់ទំនុកបំរុងវត្តអារាមកុដិសាលា ព្រះវិហាររបងខ្លោងទ្វារជាឧបការៈទៅវិញទៅមកដើម្បីរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងឯងបានប្រព្រឹត្តព្រះមច្ចរិយធម៌នឹងបានដោយ ព្រះសង្គីតិកាចារួម គ្នាទៅបានបត្រៃ3ដកមកហ្នឹងគឺដើម្បីឲ្យសัตว์លោកហ្នឹងមានផ្លូវចេញ ជាមួយគ្នាហ្នឹងមិនបានដីថាអ្នកណាបានសម្រេចអរិយមេហើយហៅគេឲ្យចេញមកជាមួយនោះទេគ្រាន់តែយើងនិយាយរួមនៅក្នុងគោលការណ៍នៃពុទ្ធសាសនាគឺមានបត្រៃ3ដកហ្នឹងសម្រាប់ឲ្យគ្រប់អង្គគ្រប់គ្នាហ្នឹងមានផ្លូវចេញជាមួយគ្នាហ្នឹង គឺអរិយមេអង្គ8ហ្នឹងវាផ្លូវរៀងរៀងខ្លួនមែនប៉ុន្តែដោយសារមានបត្រៃ3ដកមាន ព្រះអត្តកថា ជាមួយគ្នាអាហ្នឹងដែលនិយាយពីរឿងដែលយើងនៅក្នុងត្រង់មច្ចរាជនៅក្នុងវត្តដាក់ហ្នឹងមានរឿងអីដែលយើងត្រូវមកបង្អួតបង្អអីវាមាន ជាសម្បត្តិអីរបស់យើង នៅក្នុងហ្នឹងវាជាសម្បត្តិរបស់មេដែលទាំងអស់ហ្នឹងចឹងហ្នឹងឯងវាដូចជាថាគេគេឲ្យយើង ទៅយកទឹកសន្សើមអញ្ចឹងឲ្យបានចំនួនមកមកផ្ទិលហ្នឹងមកហើយផ្ទិលហ្នឹងវាផ្ទិលរបស់ អ្នកដែលត្រូវដាក់អាជ្ញាមកលើយើងហ្នឹងបើយើងយល់មិនបានទេគេត្រូវសម្លាប់យើងហើយផ្ទិលហ្នឹង មានផ្ទិលមាសផ្ទិលសម្រិតផ្ទិលប្រាក់ផ្ទិលស្ពាន់ផ្ទិលខាត់អីផ្ទិលធម្មតាមកដល់សំបីតែត្រឡោកដូងហ្នឹងឯងឲ្យទៅយួរទឹកសន្សើមបាន ពេញមកផ្ទិលមកតឡោកនឹងមកអានឹងគេឲ្យយើងរួចហ្នឹងឯងសួរថាតើយើងឲ្យសេចក្តីសំខាន់នៅលើផ្ទិលមាសផ្ទិលប្រាក់អីហ្នឹងទេថាអត់ទេពីព្រោះអាហ្នឹងវាផ្ទិលរបស់គេដដែលហ្នឹងគ្រាន់តែយើងយកផ្ទិលហ្នឹងភេជ្ជៈហ្នឹងទៅយកទឹកសន្សើមឲ្យបានមកតែប៉ុណ្្នឹងទេ វាសំខាន់នៅត្រង់ទឹកសន្សើមទេ យកត្រឡោកទៅក៏បានដែរទៅឲ្យតែបានទឹកសន្សើមមកត្រឡោកនឹងមកគឺគឺគេលេងឲ្យរួចខ្លួនហើយអញ្ចឹងវានៅត្រង់ដែលថាតើយើងធ្វើយ៉ាងម៉េចឲ្យបានទឹកសន្សើមមកផ្ទែលមកត្រឡោកហ្នឹងហ្នឹងឯងគឺត្រូវយកចិត្តទុកដាក់ពេលវេលា ដែលមានទឹកសន្សើម ត្រូវតែងើបពេលចិត្តភ្លឺនឹងទៅអត់មានដេកឲ្យជ្រុលថ្ងៃរះអញ្ចឹងវាស្ងួតទឹកសើមកបាត់ហើយហ្នឹងហើយត្រូវទៅឲ្យតាន់ពេលដែលទឹកសើមវាមិនតាន់ស្ងួតហួតហែងហ្នឹងហើយត្រូវមាន វិធីយកទឹកសើមហ្នឹងមិនមែនទៅគោះចុងស្មៅហ្នឹងវាមិនបានទេត្រូវមាន ស្បៃមកទាំងធំទៅយួរទៅដាក់លេបលើចុងស្មៅនឹងទៅអូសទៅឲ្យស្បែកនឹងវាជប់ទឹកនឹង ទៅហើយពូតដាក់ផ្ទែលដាក់ត្រឡោកនឹងមកអានឹងបានវាអាចបានទឹកសន្សើមនឹងពេញផ្ទែលពេញត្រឡោកនឹងអីដល់អញ្ចឹងយើងយកបាន អានឹងអាចយើងរួចផុតពីទុកទោសទរណកម្មអញ្ចឹងខ្ញុំណាលើកទេក្តីនឹងចង់បញ្ជាក់ឲ្យឃើញថាវាវាអត់ពិសេសអាត្រង់ផ្ទែលមាសផ្ទែលប្រាក់ហ្នឹងចង់និយាយថារឿងអត្តភាព ដែលយើងនៅក្នុងវត្តដាក់នេះហ្នឹងឯង វាសំខាន់ត្រង់ដែលថាយើងអាចប្រព្រឹត្តព្រមចរិយធัวបានមិនថាតកូលខ្សាត់តកូលព្រាមវេស័កសោត្រៈណាឬក៏ថាចន្ទដៀលបកស័កអីចឹងទៅទេព្រះពុទ្ធអង្គមិនមិនបានឲ្យសេចក្តីសំខាន់ក្នុងការប្រព្រឹត្តព្រមចរិយធัวអ្នកបួសនឹងត្រង់ខ្សាត់ត្រង់ព្រាមអីទេគឺថា ទៅតាមព្រះវិន័យចាគោរពគ្នាក៏ភិក្ខុចាស់វសាហ្នឹងចឹងទៅនឹងឯងភិក្ខុដែលមានវសាតិចជាងក៏គោរពទៅតាមព្រះវិន័យហ្នឹងហើយអត់មាន មកសັດព្រាមវេស័កសោត្រៈអីទៀតទេគឺជាព្រះសង្ឃសាវករបស់ព្រះដ៏មានពភាក ហើយប្រើប្រាស់អត្តភាពនឹងអត្តភាពនឹងវាជារបស់មច្ចរាជទេវាជារបស់ក្នុងលោកនេះទេប៉ុន្តែយើងអាចប្រើប្រាស់ដូចថាផ្តិលមាសក៏ដោយ ប្រាក់ក៏ដោយត្រឡោកដូងក៏ដោយ គឺយើងអាចយកទឹកសន្សើមបាន ទឹកសន្សើមហ្នឹងគឺព្រះមច្ចរិយធัวហ្នឹងសិលសមាធិបញ្ញាហ្នឹងហើយបាទសក់បាសិកាយើងទៀនសិលភាវនាហ្នឹងភាវនាហ្នឹងក៏សម្បថវិបស្សនាហ្នឹង វាសំខាន់ខ្លឹមសារគឺវានៅត្រង់គុណធម៌ហ្នឹងដែលប្រៀបដូចទឹក សន្សើមហ្នឹងអាហ្នឹងដែលសម្រាប់ឲ្យយើងរស់ហ្នឹងឯងមិនថាអីខ្ញុំអត់បានទឹកសន្សើមទេប៉ុន្តែខ្ញុំបានផ្ទិលមាសអញ្ចឹងឲ្យខ្ញុំរស់ដែរមកអត់ទេផ្ទិលមាសផ្ទិលប្រាក់ផ្ទិលសម្រិតហ្នឹងផ្ទិលរបស់អ្នកដែលចាប់យើងហ្នឹងហើយយើងហ្នឹងវាជា ចំណាប់ខ្មាំងអ្នកទោស នឹងឯងគឺมันมันបានរួចអំពីទុកទោសទរណកម្មត្រូវគេសម្លាប់នឹងទេតែលមាសតែលប្រាក់អីហ្នឹងវាតលតែបានទៅតាមគេកំណត់ឲ្យហ្នឹងគឺទឹកសន្សើមហ្នឹងហ្នឹងឯងអញ្ចឹងគឺការដែលយើងមានអត្តភាពមកហ្នឹង សំខាន់គឺថាយើងអាចប្រព្រឹត្តព្រមចរិយធัวបាននេះ រួចពីអបាយភូមិនេះអរគុណបនណាដែលបានឆ្លងរួចពីអបាយភូមិមកសិននេះហ្នឹងឯងហើយត្រូវរូតរះប្រព្រឹត្តព្រមចរិយធัวទៅឲ្យរួចជារៀងរហូតហ្នឹងឯងកុំសវណ្ណកុំភ្លេចខ្លួនអីថាយើងបានជាមនុស្សនឹងហើយវានៅតែមនុស្សនៅតែសុខសบายអីចឹងអត់ទេអ្វីៗដូរទាំងអស់ ដូចយើងដូរពីបឋមវ័យមកចាស់ហើយនឹងអញ្ចឹងរឿងអីដែលមិនដូរតទៅទៀតនៅជាមនុស្សឲ្យកម្លាំងដូរពី ជាមកឈឺដូរពីសពមកទុកស្រែកឲ្យយោយយោយហើយរឿងអីដែលវាមិនដូរពីមនុស្សទៅអបាយភូមិវ័យវ័យវាទៅតាមបច្ច័យដែលមានពិតគឺណា វាមានបនឲ្យវិបាកជាសុខវាមានបាបឲ្យវិបាកជាទុក្ខបនឲ្យបដិសន្ធិក្នុងសុគតិភព បាបឲ្យបដិសន្ធិក្នុងអបាយភូមិវាទៅតាមកម្មជាបច្ច័យហ្នឹង យើងនៅ ជាមនុស្សមកត្រូវឈឺឈឺទុកលំបាកទ្រាំមិនបានអញ្ចឹងទៅអាហ្នឹងនៅ ជាមនុស្សផងមើលមើលទៅហ្នឹងអកុសលវិបាករឿងអីដែលចុតិហើយអត់មានអកុសលវិបាកបដិសន្ធិណាណាមកហាមឃាត់អីបានសភាពទាំងអស់ហ្នឹងព្រះពុទ្ធអង្គត្រាស់ដឹងហើយសំដែងរំលឹកដាស់តឿន យើងបានតន់ពេលវេលាអញ្ចឹងយើងអរគុណប៉ុនមកពេលមកគ្រានឹងយើងប្រើប្រាស់សម្បត្តិប៉ុនមរតករបស់ប៉ុនអរគុណមេដាបិតាទៀតដែលយើងធ្វើប៉ុននេះអញ្ចឹងបច្ច័យ4ហើយលើកអតិធិធកណានឹងឯងដែលបាសក់ពៅសឿនបាសិកាវែងឈានហើយនឹងបដិជបគុណហៃវៃ ណាហើយកូនសៀតស៊ីដេត និងភរិយា ព្រីងចន្ទាព្រមទាំងបតកូនហៃសូននិងភរិយាហ៊ីមចន្ទាព្រមទាំងបតហើយនឹងអឺកូនកូនតកូលហៃទាំងអស់ហ្នឹងចាំប៉ុណ្ណាហើយនឹងកូនប្រសាចៅចៅបាននឹករលឹកឃើញឧបការៈដល់បុព្វការីជនហើយនឹងនឹក ដោយញាតទៅធัวទៅរោគអ្នកដែលចែកឋាន ទៅក៏បានប្រពពិធីបន់ហ្នឹងអញ្ចឹងចូលមកសាច់ធัวវិញ គឺយើងអរគុណមេត្តាបិតាព្រះឧបជាព្រះអាចារ្យអ្នកមានឧបការៈទាំងអស់ដែលធ្វើឲ្យយើងបានរស់ជាមនុស្សមកដល់ពេលហ្នឹងហ្នឹងឯងអាស្រ័យបន់ ដែលយើងបានធ្វើរៀងរៀងព្រះអង្គរៀងរៀងខ្លួនហើយក៏ត្រូវឧបការៈពីអ្នកដតីដែលយើងរស់នៅលើផែនដីហ្នឹងមេដាបិតាហ្នឹងត្រូវ ទំនុកបំរុងឲ្យយើងរស់ទាំងស្រុងទាំងហើយកូនចៅតែកាលណាគិតថាម៉ែឪបង្កើតយើងត្រូវតែចិញ្ចឹមយើង អាហ្នឹងគឺវាមានវិឆាទិដ្ឋិយល់ខុសទៅអញ្ចឹង គាត់វាត្រូវចិញ្ចឹមហ្នឹងប៉ុន្តែយើងត្រូវឲ្យឃើញថានឹងជាគុណមិនមែនយើងទៅបន្ទុកបដាក់ថាគាត់ត្រូវចិញ្ចឹមយើងហើយអត់ឃើញថាជាគុណអីអីទេពីព្រោះគាត់មិនមែនហៅយើងមកឯណាយើងហ្នឹងមកកើតនឹងគាត់វាទៅតាមកម្មរៀងខ្លួន ដូច្នេះអាការដែលបង្កើតអាការដែលចិញ្ចឹមបីបាច់មើលថែ តាំងពីក្នុងពោះមកហ្នឹងគឺជាឧបការៈគុណទាំងអស់ ហ្នឹងឯងយើងមកកើតនឹងគាត់ហ្នឹងវាដូចថាយើងដើរតាមផ្លូវមកជ្រក់ក្រោមដើមឈើនៅសាលាសំណាក់អីអីចឹងយើងអត់មានទៅរੂរឿងដើមឈើខ្វះមលប់សាលាសំណាក់អីមិនគួតមុតអីចឹងគឺអត់មានត្រូវទៅរੂរឿងសាលាសំណាក់នឹងទេរឿងនេះរឿងយើងដើរមកឆ្លងកាត់ យើងជ្រក់បានប៉ុណ្ណាប៉ុណ្ណឹងណា យ៉ាងណាមិញគឺយើង អត់មានរឿងបន្ទោសម៉ែឪថាក្រម៉ែឪមិនមិនមិនមិនចំពោះយើងគឺអត់ទេព្រោះយើងដែលត្រូវមកកើតទាំងគាត់ដូច្នេះឧបការៈគាត់មានបណ្ណាត្រូវឲ្យដឹងប៉ុណ្ណឹងនឹងឯងដែលអាចឲ្យយើងរស់បានហ្នឹងបើយើងជាកូនហ្នឹងមានសេចក្តីសន្តោសគឺយើងមានតែអរគុណទេហ្នឹងឯងយើងមិនចេះគ្រប់គ្រាន់ ទៀមទាអីទៀមទាអីអត់បានដូចចិត្តខឹងស្អប់ម៉ែឪនឹងទៅអានឹងវាមិឆាទិដ្ឋិអកតញ្ញូមខរមិលគុណទៅទេហ្នឹងឯងកូនចៅច្រើនចាប់ទោសកំហុសម៉ែឪត្រង់គំនិតថាម៉ែឪបង្កើតខ្លួនឯងមកត្រូវមើលត្រូវថែអញ្ចឹងហ្នឹងឯងដូចម៉ែឪខ្លះគាត់អត់បានមើលថែ ដោយបញ្ហាផ្សេងផ្សេងអញ្ចឹងទៅ កូននឹងមិនត្រឹមតែមិនបានដឹងគុណដែលគាត់មានមកមានមកដែរណាមិនថាអត់សោះឯណាប៉ុន្តែមើលមិនឃើញហើយចាប់ទោសកំហុសគឺណាស្អប់ស្ដីប្រមាថមើលងាយអីអីគាត់ចឹងចឹងទៅទៀតនឹងឯងចា នឹងវាមាន ច្រើនមិនតិចមាក់មុំទេចឹងសម្រាប់ពុទ្ធបរិស័ទយើង ដែលមាន កម្មសកតាសទ្ធាអានឹងអត់អីទេចឹងព្រោះយល់ដឹងថាយើងទៅមកកើតនឹងគាត់ណាមកពឹងគាត់ទាំងស្រុងហ្នឹងដូច្នេះគាត់ជួយយើងបានប៉ុណ្ណាគឺថាជាប្រគុណវាអស់យ៉ាងវាអស់យ៉ាងហើយត្រឹមតែថាយើងបានកើតមករស់បាននេះអញ្ចឹងអ្វីៗយើង នឹងធ្វើឲ្យខ្លួនឯងចឹងទៅទៅទៀមទាអីពីគាត់ទៀតបើគាត់មិនចាំមើលថែយើងទេនៅពីក្មេងយើងធ្វើម៉េចរស់មកបានគាត់អត់មានអីចែកឲ្យយើងមរតកអីណានៃទៀតគឺមរតកជីវិតនឹងឯងមរតកអវយវៈដៃជើងក្បាលមុខមាត់ភ្នែកជាជានឹងហើយចំណេះវិជាអីគាត់បង្ហាត់បង្រៀនជាគ្រូដើម មុននឹងចូលសាលាទៅទៀតបណ្ណាបណ្ណា គឺថាយើងបាន ជីវិតមកគឺត្រូវតែនឹករលឹកឃើញឧបការៈគុណទាំងអស់នឹងឯងអាហ្នឹងបានយើងតែងតែប្រពនៅបនបច្ច័យ4បនតេកិណានុបទានអីអីហ្នឹងកូនប្រុសស្រីយើង នៅក្នុងពុទ្ធសាសនាហ្នឹងថែមទាំងបានដឹងថាមេត្តាបិតាអាហុណៃយាចៈបតានាំង ណាជាព្រះអរហន្តរបស់កូន ជាប្រព្រំ ជា បុព្វទេវានិងបុព្វាចារព្រះពុទ្ធអង្គសម្ដែង4ទៀតក្នុងអង្គត្រនិកាយចតុកនិបាតហ្នឹងជាព្រះអរហន្តទៀតនិយាយពីទោសអនន្តរិយកម្មសម្រាប់ព្រះសោតាបានប្រសកតាគាមីព្រះអនាគាមីអត់តាន់ចូលអនន្តរិយកម្មតែសម្រាប់ព្រះអរហន្តដែលអស់រាគៈទុសៈមោហៈតែដល់ទៅសម្រាប់មេដាបិតាបង្កើតចូលទោសអនន្តរិយកម្ម នឹងឯងឃើញទេដូច្នេះយើងត្រូវត្រឡប់មកជាការដែលយើងចាំបីបាច់មើលថែគោរពថ្វាយបង្គំមេដាបិតាគឺជាព្រះអរហន្តកូនប្រុសស្រីសំបុនដោយកុសលឆន្ទៈដែលយើងដឹងថាមេដាបិតាជាព្រះអរហន្តរបស់យើងអញ្ចឹងទៅយើងទៅរួព្រះអរហន្តអស់កិលេសឯណាសប្ងៃហ្នឹងហ៎នឹងឯងប៉ុន្តែណែមេដាបិតាយើងនឹងឯងអញ្ចឹងគឺថាយើងកាន់តែបន្ថែម កុសលឆន្ទៈដែលយើងត្រូវគោរពប្រណិប័តមេដាបិតានឹងថែមទៅទៀតនឹងឯងហ្នឹងដែលយើងបានទទួលដំណឹងអំពីព្រះពុទ្ធអង្គដែលទ្រង់ត្រាស់ដឹងហើយសម្ដែង ប្រាប់មកអញ្ចឹងទៅអាហុណាយគិគណៈប្រសង់តេខិណៃយគិដែលយើងក៏បីបូជាដោយចច័យ4ហ្នឹងដែលមេដាបិតាអាហុណៃយគិ នឹងព្រះពុទ្ធអង្គសម្ដែងក្នុងអង្គត្រនិកាយសត្តកនិបាតពីភ្លើង7ពូភ្លើង3តេខិណៃយគិប្រសង្ឃអាហណៃយគិមេដាវិដាអគិអគិនឹងភ្លើងដែលក៏បីបូជាដោយបច្ច័យ4ហ្នឹងហើយនឹងកហបតគិអ្នកជាធំក្នុងផ្ទះអើហើយភ្លើង3ពួកទៀតត្រូវពន្លត់ នឹងអត់មានបូជាអីទេរាគគិតោសគិមោហគិឯចំណែកភ្លើងអស់នេះដែលហៅថាកដ្ឋគិហ្នឹងយើងត្រូវបង្កាត់ដុតអាំងអីកម្ដៅខ្លួនអីខែតិចអញ្ចឹងអីអញ្ចឹងទៅត្រូវពន្លត់ក៏ពន្លត់ទៅប៉ុន្តែវាមានលទ្ធិគេបូជាកដ្ឋគិហ្នឹងភ្លើងអស់ហ្នឹងព្រះអង្គសំដែងជាមួយនឹងព្រាមដែលបូជាភ្លើងអស់ហ្នឹងឲ្យយល់ដឹងថាភ្លើង ដែលត្រូវបូជាមែន ទេនេះទេ តេខិណៃយគិអាហុណៃយគិនិងកហបតគិភ្លើងដែលត្រូវពន្លត់ដាច់ខាតហ្នឹងរាគគិតោសគិមោហគិអាភ្លើងអស់នេះអានឹងត្រូវដុតក៏ដុតទៅអាំងចំអិនអាហារអីត្រូវពន្លត់ក៏ពន្លត់ទៅអត់មានចាំបាច់អីត្រូវបូជាអីភ្លើងនឹងទេប៉ុន្តែលទ្ធិគេយល់ឃើញជាព្រះ អីព្រះអីទៅតាមនឹងអញ្ចឹងទៅចឹងនឹងឯងដូច្នេះនៅក្នុងសេចក្តីនេះគឺគ្រាន់តែរំលឹកអំពីរឿងមេត្តាបិតាជាគុណយើងបានអត្តភាពជាមនុស្សហ្នឹងវាដូចជាថាយើងបានអ្វីដែលសម្រាប់ទៅយកទឹកសន្សើមហ្នឹងណាឲ្យយើងឲ្យសេចក្តីសំខាន់ត្រង់ទឹកសន្សើមនេះក្នុងក្នុងឧបមាហ្នឹង សំខាន់ដើម្បីថាយើង បានរស់រួច ពីការបហាជីវិតយើងយើងតក់ស្លុតនឹងសេចក្តីស្លាប់ដែលគេត្រូវបហាជីវិតកាត់កកនេះឬក៏ភួកនេះដូច្នេះយើងឃើញសេចក្តីសំខាន់ត្រង់ទឹកសន្សើមនឹងមែនទែនដែលឲ្យយើងរស់យើងមិនមិនតក់ស្លុតនឹងសេចក្តីស្លាប់ យើងក៏មិនឃើញសេចក្តីសំខាន់នៃជីវិតដែរ ដោយកូនប្រុសស្រីអីចឹងចេះរស់រស់រស់រស់រស់ស្រួលស្រួលមកវាមិនបាននឹកឃើញឧបការៈអ្នកឲ្យជីវិតយើងដែលយើងត្រូវស្លាប់មួយថ្ងៃនឹងប្រមាណដងត្រូវលងទឹកត្រូវស្លាប់រឿងអីរឿងអីបើកុំតែមេដាបិតាមើលថែហ្នឹងប៉ុន្តែយើងវាអត់ភ័យនឹងអាសេចក្តីស្លាប់ហ្នឹងវាចិត្តតែរស់រស់រស់រស់មកវាមិនបានឃើញតម្លៃនៃគុណបើថា ត្រូវគេចាប់ដើម្បីនឹងសម្លាប់យើងដោយរឿងអីរឿងអីចឹងនៅពេលដែលយើងភ័យខ្លាចស្លាប់នេះឬក៏យើងត្រូវគ្រោះថ្នាក់ជាប់នៅក្នុងរូងភ្នំអី10ថ្ងៃអីចឹងទៅដល់ទៅ វាខ្លាចស្លាប់ទៅបានយើងឃើញតម្លៃអ្នកដែលជួយជីវិតហ្នឹងចេញមកវិញរឿងថាបួសសងគុណអីអីចឹងទៅ អាហ្នឹងគឺតកតួងនឹងការដែលភ័យខ្លាចស្លាប់ហ្នឹង ទៅបានឃើញគុណអ្នកជួយជីវិតចឹងហ្នឹងហើយប៉ុន្តែ គុណវានៅត្រង់អ្នកជួយមិនមែនត្រង់ដែលយើងភ័យអីហ្នឹងឯណាអានេះគ្រាន់តែលើកដើម្បីឲ្យឃើញថា ការដែលយើងអត់បានភ័យតក់ស្លុតចឹងទៅយើងវាមិនបានឃើញគុណអ្នកឲ្យជីវិតយើងមេដាបៃតាហ្នឹងគឺ ជាព្រះឲ្យជីវិតយើងនឹងក្រៃលែងណាស់ដែលដែលយើងមានបញ្ញា បានយើងពិចារណាឃើញគុណនឹងវាតេតួងនឹងបញ្ញាទៀតកតញ្ញុតាធัวនឹងចូលនៅក្នុងបុគ្គលរកបានដោយក្រទៀតដែលមានកតញ្ញូកតវេទីហ្នឹងមកពីតេតួងនឹងបញ្ញាដែលបានជ្រាបគុណមេដាបិតាហ្នឹងហ្នឹងឯងហើយគុណព្រះនិព្វានទៀតក្រំតែគុណ ម៉ែឪនឹងមើលមិនឃើញផងតែឃើញគុណនិព្វានស្អីឃើញគុណនិព្វាន តែលឃើញទោសនៃវត្តដាក់តែលឃើញភ័យក្នុងវត្តដាក់តលតែញៀនអភ័យនឹងកើតឡើងចឹងញៀនអភ័យគឺសង្វេគចំពោះទោសនៃវត្តសង្សារដែលមិនដឹងទីបំផុតខាងដើមពីត្រឹមណា ទឹកភ្នែកច្រើនជាង ទឹកមហាសមុទ្របើសន្សំទៅដល់យំនឹងរឿងអីរឿងអីហ្នឹង ឬក៏ឈាមដែលកើតជាសត្វអីសត្វអីគេសម្លាប់ហ្នឹងច្រើនជាង ទឹកមហាសមុទ្រអញ្ចឹងឃើញទុកទោសនៃវត្តដាក់តទៅទៀតអត់មានទីបំផុតឯងឯងទេដូច្នេះទៅបានឃើញគុណគឺការមិនកើត នៅខណ្ឌបញ្ញកៈនេះឯងចឹងដែលរួចផុតពីទុកក្នុងអបាយភូមិរួចផុតអំពី សេចក្តីទុកមានជាតិដែលនាំមកនៅជារាមរណៈនឹងឯងជារៀងរហូត នឹងសង្ខារាបរមាទុក្ខា បាននិព្វាននាងបរមੰងសុខខੰងតើលើឃើញសង្ខារធัวនឹងជាទុកបានឃើញការរួចផុតអំពី ជាតិជារាមរណៈរួចផុតពីវត្តដាក់នឹងឯងជាបរមសុខព្រះនិព្វានដែលជាបរមសុខនឹងអត់មានសុខអីដតីក្រៅអំពី រួចពីទុកក្នុងវត្តដាក់នឹងទេ ចឹងដែលដែលឃើញគុណព្រះនិព្វានតលតែកំណត់ ដឹងទោសនៃវត្តដាក់បើមិនមានវិបស្សនាញាណកំណត់ឃើញទោសនៃសង្ខារទេ គឺมันអាចមានញាណក្នុងសន្និប័តទទួលដឹងថាព្រះនិព្វាន ជាបរមសុខទៅបានទេក្រំតែគុណម៉ែឪនឹងមិនទាំងឃើញផងមកពីអីចឹងមកពីវាអត់ឃើញភ័យក្នុងសេចក្តីស្លាប់ដីទុកដីលំបាកអីយ៉ាងម៉េចយ៉ាងម៉េចហ្នឹង អញ្ចឹងទៅពិចារណាឃើញគុណម៉ែឪយ៉ាងម៉េចវាទៅជាថាម៉ែឪត្រូវរញ្ចឹមខ្លួនឯងចឹងទៅវិញទៅអាត្រង់ដែលខ្លួនឯងមកកើតនឹងគាត់នឹងដោយកម្មជាបច្ច័យវាអត់ដឹងទេវាទៅថាម៉ែឪជាអ្នកបង្កើតយើងអញ្ចឹងត្រូវទទួលភារៈចិញ្ចឹមយើងចិញ្ចឹមអត់បានល្អដាក់ទោសគាត់ហ្នឹងឯងអញ្ចឹងធ្វើម៉េចនឹងឃើញគុណគាត់ហ្នឹងឯងអាហ្នឹងគ្រាន់តែលើកឃើញថាគុណម៉ែឪដូច ភ្នំធំមួយអញ្ចឹងហើយមនុស្សខ្វាក់ភ្នែកមើលវាអត់ឃើញនៅ ជើងភ្នំហ្នឹងក៏មើលភ្នំឃើញដែរហើយហ្នឹងឯងទៅឃើញគុណនិព្វានដែលជា បរមសុខគណាដែលជាបរមត្តដ៏ល្អិតជាង ចិត្តចេតសិកនឹងទៅទៀតធ្វើមិនឃើញតតែបញ្ញាចក្ខុកើតឡើងចឹង កំណត់ឃើញទោសនៃវត្តដាក់នឹងអញ្ចឹងទៅ បានឃើញគុណគឺការប្រព្រឹត្តព្រមចរិយធម៌នេះមិនតលតែព្រះនិព្វានផងទេទេព្រមចរិយធម៌ដែលប្រព្រឹត្តទៅដើម្បីព្រះនិព្វានហ្នឹងក៏ប្រកាសជាគុណណាអញ្ចឹងបានកិច្ចការងាររបស់បព្វជិតហ្នឹងគឺគ្មាន ទេវតាប្រអិនប្រព្រំណាមកធ្វើការងារអីដូចជាគុណក្នុងបព្វជិតទេចា៎ ដែលសម្រាប់ជាគុណផ្ទាល់ព្រះអង្គផងគុណសម្រាប់ញាតផងហើយនឹងគុណសម្រាប់មនុស្សទូទៅក្នុងការថែរក្សាប្រសាសនា ហើយនឹងការដែលមិនបៀតបៀនដល់សត្វទាំងឡាយនេះ សុខោវិវេកោតថាសៈសតធម្មសបស្សតោអព្យាបច្ចហੰសុខੰលោកេបានុភូទេសសញ្ញមោនេះហ្នឹងគឺគុណនៅក្នុងបព្វជិតហ្នឹងជាគុណដ៏ក្រៃលែងដែលនោះទេវតាសមាទិដ្ឋិហ្នឹងគឺជ្រះថ្លាគោរពបូជាគុណនឹងឯងទៅគណាឥឡូវ លើកពីរឿងទឹកសន្សើមជាការប្រៀបធៀបហ្នឹងពុទ្ធបរិស័ទអង្គប្អូនយើងជ្រាបហើយជ្រាបពីរឿងឧបមាហ្នឹងហើយក្នុងន័យខ្លឹមសារទាំងហ្នឹងហើយក្នុងន័យខ្លឹមសារត្រង់ដែលថាបានបនបានគុណអីទាំងអស់ដែលរៀបរាប់មកបាញ់មិញដែលយើងកើតមកជាមនុស្សដោយសារគុណបនហើយគុណអ្នកចិញ្ចឹមបីបាច់មើលថែមិនមែន ចំពោះតែមេដាបិតាផងទេទៀតញាតទាំងអស់ក្នុងភូមិក្នុងស្រុកនឹងដែលជួយមើលជួយថែអីយើងហ្នឹងចឹងហ្នឹងឯងមិនបៀតបៀនយើងហ្នឹង មិនចាំបាច់ដល់ទៅថា តល់ឲ្យមកចិញ្ចឹមអីយើងទេគ្រាន់តែមិនបៀតបៀនយើងហ្នឹងគឺជាគុណហើយចឹងអ្នកមានសិលទាំងអស់ហ្នឹងឃើញទេមានគុណត្រង់ត្រង់ចំពោះយើងអញ្ចឹងណា បាណាតិបាតាវេរមណីអត្តនេទានាវេរមណីជាដើមហ្នឹងចឹងសិតតែអ្នកមានគុណលើយើងហ្នឹងណាយើងដល់តែមែនទេទៅដូចចោលមកធ្វើអីធ្វើអីចឹងយកអីយកទៅលោកហើយទុកតែជីវិតគេណាហ្នឹងហើយហើយអ្នកឲ្យជីវិតយើងគឺអ្នកមានសិលទាំងអស់ហ្នឹងឯងហើយតែយើងខ្វះការពិចារណាទៅខឹងទៅស្អប់តែគ្នាឯងហ្នឹង អ្នកមានសិលដែលឲ្យជីវិតយើងហ្នឹង អានឹងចូលក្នុងមគ្គអញ្ចឹងមគ្គមគ្គប្រែតែរមិលគុណអញ្ចឹងដោយសារតោសៈហ្នឹងវាកើតឡើងខឹងទៅវាអត់ឃើញគុណអ្នកដតីអ្នកដតីឲ្យជីវិតយើងដោយសារសិលរបស់គាត់ហ្នឹងណាអញ្ចឹងដូចនៅក្នុងបណ្ណាវាទសោតបីដកលេខ28អីអីហ្នឹងព្រះបណ្ណៈបានប្រកាសអំពី អ្នកដែលនៅសនាបរន្តជនបទអីអីហ្នឹងគឺថាវាត្រឹមតែពោលជេរស្ដីអីអីប៉ុណ្ណឹងហ្នឹង គឺគិតថាអ្នកហ្នឹងល្អហើយទោះជាលើសពីនឹងទៅទៀតក៏គិតថាអ្នកតេយទាំងអស់ហ្នឹងល្អហើយព្រោះអីព្រោះមិនបានសម្លាប់យើងព្រោះមិនបានសម្លាប់ខ្ញុំព្រះអង្គក្រាបទូលព្រះដែលមានពភាលោកអត់មានត្រូវការស្អីស្អីដតេយទៀតទេណា ឲ្យតែបានជីវិតលោកប្រព្រឹត្តព្រះមច្ឆរិយធัวបានណាគឺណាទោះជាអ្នករតីនឹងត្រឹមតែប្រមាថជេរស្ដីឬក៏វាយដោយ បាតដៃដុំដីអីប៉ុណ្ណឹងប៉ុណ្ណឹងមានស្លាប់អីប៉ុណ្ណឹងគឺអរគុណហើយដែលអត់បានសម្លាប់ខ្ញុំព្រះអង្គហ្នឹងគឺណា លោកអាចទទួលបានការឈឺគេវាយអីអីបើថាគេកាចគេអីចឹងណាហ្នឹងឯងគេជេរគេស្ដីអីដូចយើងសប្ងៃហ្នឹងទទួលមិនបានទេ គេជេរគេស្ដីអីអីហ្នឹងគឺបែកទឹកបែកថុកហើយចង់និយាយថាពីរឿងប្រតិកម្មប្រឆាំងតបតបន្ទុះតោះឆ្លោះប្រកែកហ្នឹងណា នឹងឯងទៅណានឹងមកពីយើងត្រូវការច្រើនបានជីវិតនៅរស់ត្រង់ដែលអ្នកដតីអត់បានសម្លាប់យើងអស់យ៉ាងគេតេះដៀលគេថាអីរួចទៅគេឈប់ថាបាត់ហើយហើយអាថាអីហ្នឹងវានៅ ក្នុងអ្នកដតីនោះទេតាបើយើងមិនទទួលយកមកទេវាមានអីធ្ងន់ពាក្យសម្ដីអីអីហ្នឹងវាអាស្រ័យចិត្តជាសមុតឋានតើយើងវាចិត្តតែទៅ ទទួលយកមកទៅចេះតែ ភារៈធ្ងន់អញ្ចឹងទៅចាំយើងមិនទទួលមកទេវានៅតែជារបស់ អ្នករតីអញ្ចឹងទៅហើយក្នុងអ្នករតីហ្នឹងចិត្តចេតសិករូបហ្នឹងជាអភិធម្មទៅទៀតបើយើងសិក្សាប្រតិបត្តិក្នុង បរមត្តធัวហ្នឹងអញ្ចឹងទៅចាំមានស្អីយើងគ្រាន់តែអាស្រ័យសេចក្តីអត់ធន់ប៉ុណ្ណឹងទៅ រួចទៅអរគុណហើយដែលគ្រាន់តែស្ដីថាឲ្យខ្ញុំអត់សម្លាប់ខ្ញុំនេះខ្ញុំអរគុណហើយព្រោះខ្ញុំទទួលបានប៉ុណ្ណឹងអត់អីទេព្រោះខ្ញុំអត់ត្រូវការការសរសើរការលើកតម្កើងអីទេគ្រាន់តែថាឲ្យតែបានជីវិតរស់អ្វីៗខ្ញុំធ្វើឲ្យខ្លួនឯងសិលក៏បាន សមាធិក៏បានបញ្ញាក៏បានឲ្យតែបានជីវិតនៅរស់ហ្នឹងឯងចា៎ អានឹងគឺការដែលយើងរៀនអំពីបណ្ណាវាទសោតទៅក្នុងបេដកលេខ28ហ្នឹងកុំចាំបាច់ដល់ទៅថាអ្នកដតីដែលមានសិលហើយមិនបានមកជេរមកស្ដីអីយើងអីយើងត្រូវបន្ទុះតោះខឹងស្អប់ក្រំតែចរិយាការប្រព្រឹត្តរបស់អ្នកដតីមាយាទរបស់អ្នកដតីអធ្យាស្រ័យរបស់អ្នកដតីវាអត់ វាអត់ដូចយើងប៉ុណ្ណឹងក៏កើតទៅជារឿងខ្លន់ខ្នាញ់អីចឹងទៅចាប់ទោសកំហុសអ្នករតីអត់ឃើញគុណដែលមានក្នុងអ្នករតីដែលអ្នករតីនឹងមានគុណដោយត្រង់ចំពោះយើង ផង ចំពោះប្រសាសនាទៀតដោយជួយ ទំនប់បំរុងប្រសង់អីអីហ្នឹងស្មានតែយើងម្នាក់ឯងនឹងទំនប់បំរុងឲ្យមានវត្តអារាមប្រសង់រាប់ម៉ឺនអង្គនឹងបានហើយបើមិនអាស្រ័យអ្នករតីហ្នឹង ហើយយើងអត់ឃើញគុណហ្នឹងវាទៅជាចាប់តែទោសកំហុសទៅ កើតទៅជារឿងមគ្គរមិលគុណហ្នឹងឯងចឹងអ្នកនឹងកសាងបត្រៃបីដកមិនបានឲ្យយើងមែនប៉ុន្តែវេដាក់វត្តហើយយ៉ាងម៉េចទៅទៀតប្រសងរៀនប្រសងរៀនចេះដឹងសំដែងធัว ឲ្យយើងចេះដឹងឃើញទេគុណហ្នឹងមានថាមិនដោយ ត្រង់ក៏ប្រយោលមកអញ្ចឹងទៅ បានប្រសង់សិក្សាចេះដឹងត្រួតត្រងពធัวព្រះវិន័យជាស្រែប៉ុនទៅ យើងធ្វើប៉ុនជាមួយប្រសង់ទៅក៏ចម្រើនទៅដោយបុណ្យកុសលអញ្ចឹងទៅគឺដោយសារមានបត្រៃបីដកហ្នឹងមើលមើលអញ្ចឹងអ្នកដែលកសាងបត្រៃបីដកហ្នឹងមានគុណលើយើងដែរឬអត់ថាមាន យើងអត់ដឹង តែចាំតែថាគេឲ្យ ប្រាក់យើង គេ ជួយឲ្យយើង បានល្អ ជាមួយយើងអញ្ចឹងអាហ្នឹងគឺយើងវាមានការយល់ដឹងគុណហ្នឹងវាតិចតួចវាមានអាការប្រទូសតោះហ្នឹងវាគ្របសង្កត់លុបបំបត្តិទៅបានតែអញ្ចឹងយើងត្រូវដោះខាត់កន្លែងហ្នឹងតែត្រូវចេះ ឃើញគុណអ្នករតីនឹងច្រើនឡើងច្រើនឡើង ទៅដើម្បីកម្ចាត់បងអាការបកាយប្រកាន់ក្នុងចិត្តរបស់យើងយើងបានទីក្តីសុខខ្លួនឯងតើដឹងគុណអ្នករតីអរគុណអ្នករតីយើងបានទីក្តីសុខខ្លួនឯងដោយសារវាកម្ចាត់បងអាការបកាយប្រកាន់ស្អប់ទាស់នឹងការខ្វះខាតវាតែមានជាធម្មតាយើងក៏វាមិនមែនទៅសម្បូរបែបសម្បូរសេចក្តីល្អអីឲ្យអ្នករតី100%អីទៅនោះទេ ចឹងយើងទៅថាអ្នកដតីនឹងជាព្រះអរិយអីជាព្រះអរហន្តអីឲ្យត្រូវចិត្តយើងស្រាប់គ្រប់ហ្នឹង យើង ធ្វើខ្លួនឯងក៏មិនបានដែរហ្នឹងឲ្យអស់កិលេសឲ្យស្អាតឲ្យទៅជាព្រះអរិយបុគ្គលទៅយើងប្រកែយើងធ្វើមិនបានអ្នកដតីក៏មិនបានវាសិតតែអ្នករួងគ្រោះក្នុងវត្តដាក់ជាមួយគ្នាឲ្យតែយើង ឃើញត្រឹមតែសេចក្តីល្អដែលអ្នកអតីមានប៉ុណ្ណឹងទៅប្រសើរហើយទាំងក៏មកត្រង់ដីល្អគេមានដែរមើលមិនឃើញឃើញតែរឿងខ្វះខាតហ្នឹងអាហ្នឹងគឺយើងនឹងឯងអ្នកខ្វះខាតខ្លួនឯងហ្នឹងខ្វះខាតភ្នែកភ្នែករបស់ចិត្តវាមានភ្នែកសាច់កលក់លក់មែនប៉ុន្តែមើលមិនឃើញសេចក្តីល្អរបស់អ្នកអតីបានសេចក្តីថាវាខ្វាក់ភ្នែកចិត្តហ្នឹងភ្នែកបញ្ញាហ្នឹងឯង ហ្នឹងឯងហើយវាបណ្ដាលឲ្យទៅក្នុងរឿងខ្វាយខ្វល់ជាមួយនឹងអ្នកដតីទទួលយករឿងអ្នកដតីនឹងឯងមកជាភារៈគឺណាធ្ងន់ទៅខ្វាយខ្វល់តែនឹងរឿងអ្នកដតីហ្នឹងយើងពិចារណាខ្លួនឯងមើល មួយថ្ងៃមួយថ្ងៃដែលខ្វាយខ្វល់ហ្នឹងសិតតែចម្ពាក់តេតិននឹងរឿងអ្នកដតីអញ្ចឹងសំបីតែតោះចិត្តនឹងរណាម្នាក់ហ្នឹងមួយជីវិតហ្នឹងសឹងតែថារស់សុខមិនបាននឹកឃើញទៅខឹងទៅនឹកឃើញទៅស្អប់ទៅនឹកឃើញទៅគុំគួនទៅ ចង់ឲ្យគេស្លាប់ចង់ឲ្យគេវិនាសទៅមិនដឹងទៅធ្វើអីបានបាន តែកើតទុកខ្លួនឯងចឹងទៅដុតរោលតែខ្លួនឯងចឹងទៅនឹងឯងហើយថាម្នាក់ម្នាក់ស្វែងរកសេចក្តីសុខខំប្រឹងនឿយហត់សពគ្រប់ធ្វើកិច្ចការងារទាសកម្មកអីក៏ធ្វើទាំងអស់ដើម្បីរកសេចក្តីសុខប៉ុន្តែគ្រាន់តែមកអង្គុយស្អប់ គេទៅប៉ុណ្ណឹងមើលមើល សេចក្តីទុកនឹងឯងកើតបានងាយងាយដែលយើងមិនចេះរក្សាសេចក្តីសុខនឹងបណ្ដោយឲ្យសេចក្តីទុកដោយទឹកចំនួនឬក៏ខ្យល់ព្យុះបោកបក់មកក្នុងជីវិតនឹងអញ្ចឹងនឹងឯងហើយជីវិតយើងតាមពិតយើងជួបនឹងពុទ្ធសាសនា ត្រូវតម្កល់ឲ្យមានតម្លៃបូជា បរតនត្រ័យប៉ុន្តែអត់ទេចឹងទៅជាមួយនឹងនរណាសំបីទៅនឹងមិនតឹងមានសិលផងជាមនុស្សមិឆាទិដ្ឋិអីអីចេះបណ្ដោយជីវិតនឹងឲ្យកើតបាបកើតទុកជាមួយនឹងមនុស្សចឹងចឹងទៅហើយទុកពុទ្ធចោលទៅ អត់មានមកសុកជាមួយប្រពុតទេអត់មានមកសុកជាមួយពធัวទេអត់មានមកសុកជាមួយប្រសង់ទេអីមើលមើលរឿងរឿងហ្នឹងណាហើយយើងឲ្យតម្លៃមនុស្សដែលមិនល្អទៅទៀតណោះមនុស្សដែលយើងថាអូអ្នកនឹងថោកទាបថាគេថោកទាបមែនប៉ុន្តែហេតុអីបានជាយើង ត្រូវទៅកើតទុកជាមួយនឹងអ្នកនឹងគឺមើលមើលទៅយើងនឹងវាយ៉ាងម៉េចដែរដែលយើងត្រូវត្រូវកើតបាបគឺណាត្រូវត្រូវវិន័យបនតែកើតបាប វាបាត់បនហើយទៅវាមិនមែនបនតែកើតហើយបាត់ទេបានន័យថាពេលហ្នឹងវាត្រូវកើតបនប៉ុន្តែបនវាអត់កើតព្រោះជីវ័ននៃចិត្តហ្នឹងអាសនៈហ្នឹងកៅអីហ្នឹងគឺបាបវាកើតហើយវា គ្រប់គ្រងបានហើយប៉ុនមានកើតអីបានក្នុងជីវ័នហ្នឹងហ្នឹងឯងហើយយើងគិតថាអ្នករតីហ្នឹងអន់ណាស់ថោកទាបណាស់ជេរស្ដីប្រមាថមើលងាយទៅប៉ុន្តែអ្នករតីហ្នឹងចាប់យើងបានហើយមើលមើលទៅយើងគិតថាគេអន់ប៉ុន្តែគឺយើងអត់ដឹងទេអត់ដឹងថាអ្នករតីនឹងចាប់យើងបានទេចាប់យើងចងដោយចំណងសញ្ញាជាអ្នកទេ ចំណងសកាយៈទិដ្ឋិវិជកិឆាសិលបតបរាមាសកាមរាគៈបដិខៈហ្នឹងវាតេតួងហ្នឹងអាសញ្ញាជាអ្នក យើងហ្នឹងវា ប្រព្រឹត្តទៅក្នុងវត្ថុណាក្នុងបកុលណាបានដីថាវត្ថុហ្នឹងបកុលហ្នឹងចាប់យើងបានហើយហើយយើងថាគេអន់គឺណាយើងថាគេអន់ប៉ុន្តែគេដែលដែលយើងគិតថាអន់ហ្នឹងចាប់យើងបានហ្នឹងតើយើងហ្នឹងវាខ្លាំងប៉ុណ្ណាទៅបើខ្លាំងទៅតើគេចាប់អត់បានទេ អានឹងយើងមើលអត់ឃើញទេកន្លែងហ្នឹងតែឲ្យតែយើងខឹងស្អប់ជាមួយអ្នកណា បានដូចថាយើង អន់ជាងអ្នកនឹងទៀតអ្នកនឹងគេចាប់យើងបានហ្នឹងឯងបើអានឹងបើតលពុទ្ធបរិស័ទយើងអប់រំចម្រើន មេត្តាទៀតក្នុងរឿងហ្នឹងបានដឹងបានដឹងបានយល់សេចក្តីហ្នឹងចម្រើនមេត្តាទៅចិត្តវាខ្ពស់ហ៎ចិត្តវាធំទលំទលាយទៅបាន មិនប្រកាយប្រកម្មជាមួយនឹងអ្នកណាណាណាទេ ណាមានអីណាបានអីហ្នឹងក៏មិនចំណែនមិនមានការដើម្បីទៅដណ្ដើមទៅប្រជែងអីទេគឺណាមានបាន សម្បត្តិក្នុងលោកហ្នឹងនឹកថាប៉ុណ្ណឹងក៏មិនតន់សុខអីប្រកាសពជាទៅទេតតែប្រព្រឹត្តធัวផងអប់រំចិត្តផងនឹក ឲ្យអ្នកដតីនឹងបានរួចផុតចាកទុក ដល់ព្រះនិព្វានទៀតណាអត់មានទៅចំណែនអីជាមួយអ្នកដតីមានអីបានអីទេអានឹងបានឃើញមេត្តានឹងភាពជាធំធំមែនប៉ុន្តែអត់ជាប់ចម្ពាក់មួយអ្នកអតីទេធំដូចប្រព្រំអញ្ចឹងណាចឹងហ្នឹងបានហៅព្រំវិហារធัวហ្នឹងគឺយើងយើងឃើញ សភាពជាធំលើអ្នកដតីនឹងដោយមេត្តាករណាជាដើមនឹងហើយអត់មានជាប់ជំពាក់អីអត់មានជាប់ពាក់អ្នកដតីទេបំណងប្រាថ្នាឲ្យអ្នកដតីបានសេចក្តីសុខប៉ុន្តែបើអ្នកដតីនឹងមិនបានសុខទេទុកក្នុងវត្តដាក់មិនក៏អត់ចាប់យើងឲ្យនៅជាមួយឯងពីព្រោះយើងអត់បានហួងហែងពីព្រោះមេត្តាគឺជាកុសលធម៌តាំងពីកាមាវជ្ជៈរហូតរូបាវជ្ជៈ វាអត់មានជាប់នឹងអ្នករតីទេដូចព្រះរហន្តដូចពុទ្ធអង្គអញ្ចឹងព្រះអង្គទូមានព្រានបដៅសត្វលោកមែនប៉ុន្តែអង្គអត់មានជាប់ជំពាក់ទេសត្វលោកណាមិនមិនទៅតាមព្រះអង្គអត់មានចាប់ព្រះអង្គទុកបានទេណាព្រះអង្គរួចផុតអំពីរឿងជាប់ជំពាក់ហ្នឹងតលដែលយើងអប់រំទៅយើងឃើញសភាព នៃមេត្តានឹងឯងដែលដែលមិនជាប់ជំពាក់ហ្នឹងបានយើងត្រឡប់មកឃើញអតោសៈការថ្នាំងថ្នាក់ការ ខឹងក្រោតនឹងអ្នកណាណាណាហ្នឹងសំបីតែយើងខឹងនៅមូសហ្នឹងក៏យើងអន់ជាងមូសដែរហ្នឹងហើយអន់នៅត្រង់ណាអត់នៅត្រង់យើងត្រូវការទេណាយើងត្រូវការអីពីមូសហីកុំឲ្យមូសខំកុំឲ្យមូសនឹងមករំខានយំងាងងាងងាងទៅជាហ្នឹងគឺបានតែយើងត្រូវការទេដល់តែវាអត់បានដូចបំណងប្រាថ្នាបានយើងខឹង ខឹងនោះសិតតែកើតមកពីកាមតណ្ហាទាំងអស់យើងត្រូវការអីពីអ្នកដតីដល់ទៅអត់បានទៅបានវាខឹងហ្នឹងតែដល់ទៅមេត្តាករណាវាអត់ត្រូវការទេអត់ត្រូវការអីទេមានតែឲ្យអ្នកដតីនឹងថែមទៀតមានតែលះបង់អ្វីៗជារបស់យើងដោយសន្មត់ហ្នឹងឲ្យអ្នកដតីនឹងថែមទៀតដូចម៉ែឪយ៉ាងមើលមើលមេដាបិតាមានមរតកទ្រព្យសម្បត្តិអីប្រមាណឲ្យកូនហ្នឹងឲ្យកទាំងអស់ហ្នឹងអត់មាន ហួងហែងទៅចំណែនអីជាមួយកូនទេអានឹងសភាពជាប្រព្រំលើកូនហ្នឹងអញ្ចឹងឯងចឹងហ្នឹងឯងអានឹងបានឃើញសភាពជាធំហ្នឹងគឺវាមានក្នុងលក្ខណៈអញ្ចឹងយើងសិក្សាសង្កេតពិនិត្យកុំឲ្យថាយើងខឹងយើងស្អប់គេ គឺយើងក្រំបើជាងគេអញស៊ីបាយវាទេហ៊ានខឹងហ៊ានស្ដីហ៊ានថាឲ្យគេហ្នឹងគឺតាមពិតអ្នករតីចាប់យើងបានហើយ ណាឲ្យតែយើងប្រព្រឹត្តទៅដោយការជាប់ជំពាក់តែតែយើងមើលវាអត់ឃើញអាការជាប់ជំពាក់ហ្នឹងមកដល់ការខឹងការស្អប់ទៅវាសម្គាល់តែខ្លួនឯងហ្នឹងគ្រាន់បើហ៊ានស្ដីហ៊ាន ថាហ៊ានជេរហ៊ានប្រមាថអ្នកដតីរឿងអីរឿងអីហ្នឹងហ្នឹងឯងរឿងអាកំបាំងដោយអំណាចនៃចំណងសញ្ញាជាអ្នកហ្នឹងវាមានអញ្ចឹងហើយរឿងទាំងអស់ហ្នឹងឯង ហើយយើងចិត្តតែកើតទុកក្នុងជីវិតហ្នឹងដោយសារថាវាសន្សំយករឿងនេះបន្តិចរឿងនោះបន្តិចមកទៅជារឿងច្រើនទៅខ្វល់ក្នុង ជីវិតហ្នឹងទៅ ជានិវរណៈធัวធ្វើឲ្យបញ្ញាទប់ពលទាំងព្រោះនិវរណៈវាជាអាហារនៃអវិជ្ជាអញ្ចឹងបានមកមិញមាំងមិញមាំងរៀនធัวស្ដាប់ធัวអីក៏មិនចាំ មិនយល់អីអីចឹងទៅ ដោយសារថាវាច្រេះស្នឹមនិវរណៈនឹងឯងតែតាំងតែអណៃកជាតិមកដល់ជាតិនឹងចឹងចឹងទៅនឹងបានដកខាត់ឲ្យភ្លឺថ្លាយ៉ាងម៉េចទៅបើវាច្រេះស្នឹមនិវរណៈហ្នឹងវាតលតែប្រឹងប្រែងជាយាមដកខាត់កំចាត់នៅនិវរណៈអវិជ្ជាហ្នឹងចឹងទៅបានវាមានពន្លឺឃើញ បរមត្តសច្ចៈហ្នឹងទៀតអ្វីអ្វីពិតស្រាច់បាត់ទៅហើយទៀតតែយើងវាអត់សិក្សាបរមត្តធัวដោយវិបស្សនា យើងរៀនអភិធម្មឯងអភិធម្មក្នុងកម្ពីអញ្ចឹងទៅប៉ុណ្ណាយើងអត់បានមកសិក្សាបរមត្តធัวទាំងក្នុងខាងទាំងក្នុងទាំងក្រៅក្នុងខ្លួនយើងក្រៅក្រៅ ពីខ្លួនយើងធម្មជាតិមេឃដីអ្នកដតីអីអីហ្នឹង ប្រកាសឡើងតាមផ្លូវភ្នែកជាជាជាមោះអណ្ដាតកាយចិត្តបានទៅជានាមរូបផ្លូវភ្នែកនាមរូបផ្លូវតិជា នាមរូបផ្លូវជាមោះអណ្ដាតកាយចិត្តនឹងអភិធម្មពិតពិតដែលប្រកាសលក្ខណៈរូបគឺរូបប្រកាសលក្ខណៈនាមគឺនាមហើយបញ្ញានឹងបានដឹងទៅក្នុងបរមត្តសច្ចៈនឹងឯងគឺត្រឹមត្រូវតាមបច្ច័យ100%គឺណាជាសច្ចៈសំបីពុទ្ធព្រះអង្គក៏សិក្សា ចំពោះសច្ចៈនឹងថ្នាក់បរិញ្ញា បានត្រាស់ជាពុទ្ធទៅតាម អភិនិហា បារមីហ្នឹងព្រះវិជ័យកពុទ្ធព្រះអគ្គសាវកអគ្គសាវិកាអីអីទាំងអស់ហ្នឹងប៉ុន្តែសិតតែបាននៅបរិញ្ញា3និងញាតបរិញ្ញាតៃរណបរិញ្ញាបហានបរិញ្ញាហ្នឹងហើយបើសំបីតែពុទ្ធអង្គក៏ទ្រង់រៀនហើយយើងបែរទៅជាមិនរៀនទេព្រះអង្គបាន ត្រាស់ហើយប្រាប់យើងទៀតយើងអត់រៀនទៀតទៅជាពេញចិត្តចាប់យក ដល់ទៅមិនពេញចិត្តទេស្អប់បន្ទុះតោះអាហ្នឹងវានៅតែល្ងងខ្លួនយើងអញ្ចឹងអាពេញចិត្តហ្នឹងក៏មោហៈអាតោះបន្ទុះហ្នឹងស្អប់ហ្នឹងក៏តែមោហៈល្ងងរហូតហ្នឹងឯងចឹងវានៅក្នុងអំណាចនៃកិលេសសមាហ្នឹងចឹងទៅបំរើមេហ្នឹងចឹងទៅដោយសកម្មភាពអភិសង្ខារហ្នឹងគឺបំរើមេហ្នឹងចឹងទៅហ្នឹងឯងចឹងចឹងគឺ ហើយពុទ្ធបរិស័ទយើងអប់រំការស្ដាប់ឲ្យបានរឿយរឿយរហូតដល់ទៅមានសតិសម្បជញ្ញៈចម្រើនឡើងចឹងហើយបានដឹងថាបើយើងចេះចូលទៅដល់បរមត្តធัวយើងអត់លំបាកយកមកជាភារៈធ្ងន់អីទេទោះជារឿងភរិយា រឿងស្វាមីរឿងកូនប្រុសស្រីអីអីក៏ដោយទាំងគឺជារឿងដែលពិត ត្រឹមត្រូវហើយដល់ទៅពិតហើយវាអត់ទទួលជាភារៈវាអត់ទទួលយកមកសោកសៅវាអត់ទទួលយកមកខ្វល់វាអត់ទទួលយកមកប្រកាន់វាអត់ទទួលយកមកខឹងស្អប់វាអត់ទទួលយកមកថ្នាំងថ្នាក់អអន់ចិត្តអីទៅទេពីព្រោះទទួលដឹងថាអ្វីដែលកើតរមែងកើតអ្វីដែលមានរមែងមានត្រឹមត្រូវតាមបច្ច័យ ឃើញទេអញ្ចឹងវាមានការទុកអីដែលអត់ការទុកវាអត់ធ្ងន់ទេវាស្រាលទៅដោយសិលស្រាលទៅដោយសមថៈស្រាលទៅដោយវិបស្សនា បានចូលកម្មព្រះនិព្វានដោយអំណាចនៃការដាក់ចុះនៅភារៈធ្ងន់ហ្នឹងនឹងកិច្ចប្រតិបត្តិនៃពុទ្ធបរិស័ទយើងហើយមនុស្សយើងសូម្បីតែយើងសិក្សាបរិយ័តធัวណា ហើយនឹងក៏ដោយចេះដឹងច្រើននឹងហើយក៏ដោយទាំងប៉ុន្តែបើមិន ប្រតិបត្តិឲ្យបាន យល់ដល់បរមត្តធัวទេ វានៅតែចាប់យកសัตว์បកុលមកអញ្ចឹងមកពេញចិត្តគ្នាយើងទៅតោះចិត្តគ្នាគេទៅហើយកើតការវិនិច្ឆ័យទៅលើអ្នកដតីអ្នកដតីនឹងមិនមិនមិនមិនមិនអញ្ចឹងទៅសរុបទៅ អ្នកដតីនឹងសិតតែល្ងងហ្នឹងឯងចឹងហើយដល់តែខ្លួនឯង គិតថាខ្លួនឯងនឹងមិនល្ងងទេប្រកែចេះឆ្លាតគឺណាដឹងទៅតាមគម្ពីរបត្រៃបីដកនឹងមកយល់ដឹងអីអីចឹងទៅហើយព្យាករទៅវិនិច្ឆ័យទៅកាត់ក្តីឲ្យអ្នកដតីទៅសិតតែល្ងងចេះចេះចេះចេះចេះចេះទៅប៉ុន្តែខ្លួនឯងនឹងបានខ្វល់នេះខ្វល់នឹងគេល្ងងហ្នឹងណាហ្នឹងឯងហើយអត់ដឹងទេអត់ដឹងថាខ្វល់ហ្នឹងស្អីទេទៅ ទទួលដឹងតែពីខ្លួនឯងចេះហ្នឹងចេះចេះថាហ្នឹងចេះតាមបរិយ័តធัวហ្នឹងហ្នឹងឯងហើយវិនិច្ឆ័យឲ្យដល់អ្នកអតីហ្នឹងវិនិច្ឆ័យដោយបរិយ័តធัวហ្នឹងហ្នឹងឯងប៉ុន្តែដល់អាសភាពជាស្ដែងខ្លួនឯងហ្នឹងខ្វល់ហ្នឹងឯងខ្វល់ភ័យព្រួយកើតទុក្ខមិនសពចិត្តជាមួយនឹងសេចក្តីល្ងងរបស់អ្នកដតីនឹងឯងប្រកាន់ហួងហែងហ្នឹងគឺអ្នកដតី ដែលល្ងងនឹងឯងទាំងធ្វើឲ្យចលាចលធ្វើឲ្យជ្រួលច្បល់ធ្វើឲ្យវឹកវរធ្វើឲ្យបាត់បង់សាបសូន្យពុទ្ធសាសនាអីអីចឹងទៅ វាកើតទៅជារឿងខ្វល់ហ្នឹងឯងចឹងហើយអត់ដឹងទេអត់ដឹងអាការខ្វល់ហ្នឹងវាជាស្អីទេចឹងអាហ្នឹងឯងដូច្នេះវាជារឿងដែលលើកឡើង នៅអាការខ្វល់ហ្នឹង ប្រាប់គ្នាអញ្ចឹងទៅឲ្យចែកគ្នាខ្វល់ទៅទាំងអស់ទៅគ្នាទៅហើយសម្គាល់តែខ្លួនឯងចេះធម្មតាចេះវាមិនដែលខ្វល់ទេចឹងកង្វល់នឹងសិតតែស្ថិតនៅក្នុងអវិជ្ជាទាំងអស់គឺអវិជ្ជាដែលមិនដឹក នៅបរមត្តធัวហើយបង្ហាញណែនាំបបួលឲ្យអ្នកដទៃនឹងខ្វល់តាមខ្លួនឯងទៅទៀតហ្នឹងឯង អានឹងប៉ះសិនបើ ជាការសំដែងធัวអត់មែនធัวទេណាចឹងធัวគឺប្រព្រឹត្តទៅទាំងខ្លួនឯងទាំងទាំងដឹកនាំអ្នកដតីនឹងឯងឲ្យអស់ខ្វល់អានឹងបានជាការសំដែងធัวអត់មែនលើកយកបញ្ហាមកមកឲ្យខ្វល់គ្រប់គ្នាទាំងអស់ហើយជាការសំដែងធัวអត់ទេអានឹងគឺវាជារឿងរបស់មេមែនទេហ្នឹងឯងរឿងនៅក្នុងលោកនេះ នឹងឯងចឹងរឿងរឿងការសំដែងពធัวនៅក្នុងពុទ្ធសាសនា លើកជាបញ្ហាមែនដូចដូចប្រកាសពីទុក្ខសច្ចចឹងអានឹងបញ្ហា ប៉ុន្តែព្រះធัวត្រូវដោះស្រាយឲ្យរួចផុតចាកទុក្ខបណ្ណាព្រោះទុកវាមានសមុទយៈវាមានបច្ច័យអញ្ចឹងការដោះស្រាយសេចក្តីទុកនឹងឯងមានគឺនិរោធសច្ចឃើញណាអាហ្នឹងឯងហ្នឹងគឺជាការប្រកាសសម្ដែងព្រះពុទ្ធសាសនា ហើយបើយើងគ្រាន់តែលើកយកបញ្ហាមកចែកគ្នាខ្វល់ទេអានឹងគឺអត់មែនទេអត់មានការសំដែងពធัวទេព្រះធัวគឺដើម្បីឲ្យអ្នកស្ដាប់សុខស្ងប់តិចមិនប្រកាន់រឿងអីទាំងអស់ទុកដាក់រឿងអីនៅក្នុងโลกហ្នឹងឲ្យជាពិភព របស់មេហើយនាំគ្នាធម្មយាត្រាចេញអំពីពិភពរបស់មេ គឺវាអត់មានរឿងហួងហែងទេអត់មានរឿងខ្វល់ទេនឹងបានជាព្រះពុទ្ធសាសនាក្នុងការប្រកាសសម្ដែងរឿងអីក៏ដោះស្រាយបានដែរចឹងវាវាអស់ត្រឹមទុក្ខសច្ចៈហ្នឹងឯងវាមាន ទុក្ខអីលើសពីនឹងទៀតហើយទុក្ខសច្ចៈហ្នឹងត្រូវដោះស្រាយបានដោយការអប់រំ សិលសមាធិបញ្ញា អ្វីអ្វីទុកដាក់ឲ្យលោកនេះអត់មានចែកគ្នាខ្វល់ចែកគ្នាកើតទុកដោយការប្រកាន់ហួងហែងអីអីទៅទេរឿងប្រកាន់ហួងហែងមិនមែនពុទ្ធសាសនាណាយើងរឿងរបស់មេទៅគឺកិលេសមេហ្នឹងទេតើដូចយើងមកផ្សាយឲ្យមេអញ្ចឹងឯងចឹងផ្សព្វផ្សាយទ្រឹស្ដីរបស់មេចង់ចំណងនឹងមេហ្នឹងគឺមានសេនាមេគឺកិលេសហ្នឹងចឹងទៅចឹង រឿងការសំដែងពធัวនៅក្នុងពុទ្ធសាសនាមិនថា បញ្ហាជារៀបជាធិមរណៈអីទេ លើកឡើងពធัวដើម្បីឲ្យគ្រប់គ្នារួច អំពីទុកកង្វល់នឹងរឿងជារៀបជាធិមរណៈរឿងរឿងអីក៏ដោយរឿងអីក៏ដោយដែលជាបញ្ហាទុកលំបាកក្នុងជីវិតរឿង មានការខឹងស្អប់ឆ្លោះប្រកែកទាស់ទែងគេប្រមាថមើងងាយទុកលំបាកអីយ៉ាងណាយ៉ាងណាក្នុងរឿងជីវិតធัวជួយដោះស្រាយបានទាំងអស់ត្រង់ដែលថាឲ្យគ្រប់គ្នាដាក់ចុះនៅអវ័យអវ័យទាំងអស់ហ្នឹងដោយការកំណត់ដឹងហេតុផលក្នុងជីវិតវាមិនមែនយើងអ្នកធ្វើអវ័យអវ័យទាំងអស់ហ្នឹងហើយអវ័យដែលកើតឡើងហ្នឹងជាបរមត្តពិត100%តាមបច្ច័យហើយបើយើងអត់ចូលទៅដល់បរមត្តអវិធម្មហ្នឹងទេ តែការប្រកាសសម្ដែងពធัวដែលជាអង្គនៃធម្មកថានឹងយ៉ាងម៉េចកើតទៅចឹងទៅណាតលតែចូលឲ្យដល់អភិធម្មទើបដោះស្រាយបញ្ហាបានចឹងតែកាលណាចូលដល់អភិធម្មហើយគឺវាអត់មានការទុកមិនសុខចិត្តជាមួយនឹងរឿងអីរឿងអីរឿងអីរឿងអីហ្នឹងទេហើយបើយើងនិយាយត្រឹមតែរឿងវាសិតតែរឿងខ្វល់ហ្នឹងលើកឡើងតែពីរឿងខ្វល់នឹងឯងទៅរឿង រឿងអំពើរបស់អ្នករតីហ្នឹងពាក្យសម្ដីអ្នករតីកិរិយារបស់អ្នករតីការប្រព្រឹត្តរបស់អ្នករតីហ្នឹងយើងលើកយកមកជាគ្រឿងខ្វល់ហ្នឹងណាហ្នឹងឯងអំពើរបស់អ្នករតីខ្លួនឯងអ្នកទទួលឃើញទេតែខ្លួនឯងហ្នឹងឆ្លាតហើយអត់ធ្វើទុកបុកម្នេញអីឲ្យខ្លួនឯងទេប៉ុន្តែអ្នកដតីធ្វើឲ្យឃើញទេហ្នឹងឯងហ្នឹងគឺវានៅតែក្នុងរឿងតិដ្ឋិហ្នឹងណា ខ្លួនឯងប្រកែឆ្លាតមិនបានធ្វើសេចក្តីទុកឲ្យខ្លួនឯងទេប៉ុន្តែនេះដោយសារអ្នកដតីគេណាមាន ឆ្លាតអីហ្នឹងទៅនៅអាកំបាំងមកផ្នែករឿងហ្នឹងអញ្ចឹងទៅតែយើងទម្លាយរឿងហ្នឹងទេវាអត់មាន អ្នកដតីអ្នកធ្វើឲ្យយើងអ្នកទទួលទេគេណាបើយើងចេះតែទទួលអំពើ អ្នកដតីរឿងហ្នឹង តាមពិតមិនអ្នករតីធ្វើឲ្យយើងទេយើងទេទទួលវាដូចជាថាអ្នករតីបង្កើតឆ្នាំពឹសអញ្ចឹងគេបង្កើតហើយគេដាក់ដបយើងទេទៅបើកគ្រួបដបយកមកផឹកខ្លួនឯងហើយថាមកពីគេរបៀបអញ្ចឹងរបៀបអញ្ចឹងឯងចឹងរឿងអីរឿងអីរឿងអីដូចជាអ្នករតីធ្វើបាបធ្វើអកុសលអីវាកិលេសអ្នករតីបាបអ្នករតីមិនគឺយើងមិនຕົកដាក់សម្រាប់អ្នករតីនឹងចឹងទៅយើងទៅហួងហែងអ្នករតីអីបាន ព្រះពុទ្ធអង្គក៏មិនអាចថាទៅឲ្យព្រះទេវទត្តនឹងឯងសម្រាប់ព្រះរហັດអីបានក្នុងជាតិនឹងហើយនិគ្រន់ដេរដ្ឋីអីអីចឹងទៅទៀតបន្តតែអ្នកណាមានឧបនិស្ស័យចូលមករកព្រះអង្គទៅអានឹងគឺទទួលយកពធัวទៅប្រតិបត្តិកំចាត់បងនៅអកុសលក្តីសៅមងក្នុងចិត្តសន្តានទៅបានជាអរិយសាវៈទៅ អត់ពុទ្ធអង្គត្រាស់មិនបានទេចឹងពិតមែនតែអ្នកនឹងប្រណិប័តខ្លួនឯងតែត្រូវយកគោលការណ៍របស់ព្រះអង្គសិលសមាធិបញ្ញាអរប្រគុណព្រះអង្គដល់ក្រៃលែងនឹងឯងចឹងប៉ុន្តែអ្នកផ្សេងផ្សេងទៀតមិនទទួលយកពធัวទៅប្រតិបត្តិវាដូចជាអ្នកមិនបរិភោគបាយអញ្ចឹងហើយគិតថាឲ្យឆ្អែតយ៉ាងម៉េចហ្នឹងឯង អ្នកតន្ត្រីដាំបាយបានហើយវាតតែខ្លួនយើង អ្នកឃ្លានហ្នឹងបរិភោគខ្លួនឯងអញ្ចឹងរបៀបអញ្ចឹងហ្នឹងឯងដូច្នេះយើងត្រូវយល់នៅក្នុងសេចក្តីនេះហ្នឹងឯងគឺរឿងអ្នកដតីប្រព្រឹត្តអី ដោយពាក្យសម្ដីអកប្បកិរិយាអីហ្នឹងយ៉ាងម៉េចយ៉ាងម៉េចវាមានចិត្តជាសមុទ្ឋានហើយចិត្តហ្នឹងវាជាសន្តានសន្សំមកឧបនិស្ស័យយើង ទៅកែប្រែយ៉ាងម៉េចកែប្រែតែឧបនិស្ស័យសន្តានរបស់យើងនឹងតាម ការប្រព្រឹត្តធัวបញ្ចូលធัวទៅ រំលាយបាបអកុសលឧបនិស្ស័យមិនល្អទៅ ដោយសារកុសលធម៌របស់យើងនឹងយើងមិនទៅបញ្ចូលកុសលធម៌ស្តេបឋានវិបស្សនា ឬសមថវិបស្សនារិយមិអីឲ្យអ្នកដតីបានទេ មានតែបរិយត្តិធัวហ្នឹងអ្នកដតីទទួលស្ដាប់ទៅកើតធัวបរិបត្តិទៅវាដូចជាឆ្នាំរបស់លោកគ្រូពេទ្យអញ្ចឹងវានៅលើអ្នកដែលយកទៅដាំទៅ បោភោគទូទានទៅ យើងហៅផឹកហ្នឹងផឹកឆ្នាំហ្នឹងអញ្ចឹងទៅបើចាំឲ្យតែឆ្នាំនឹងឯងទៅឲ្យយើងជាយ៉ាងម៉េចបើយើងអត់ផឹកផងហ្នឹងនឹងឯងទៅវាតេតួងនឹងការប្រតិបត្តិនឹងរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងឯងយើងមិនអាចថាទៅ កែប្រែអ្នករតីយ៉ាងម៉េចបានទេ មានតែត្រួតត្រងបរិយ័តធัว ដូចព្រះអរហន្តព្រះសង្គីទៅការចា ធ្វើមកអញ្ចឹងនៅលើឧបនិស្ស័យអ្នកទទួលយកពធัวជាឆ្នាំហ្នឹងទៅ បរិភោគទៅផឹកខ្លួនឯងអញ្ចឹងទៅអញ្ចឹងគឺនៅក្នុងសេចក្តីនេះឲ្យពុទ្ធបរិស័ទយើងបានជ្រាបថាមិនមែនយើង អ្នកធ្វើឲ្យខ្លួនឯងហើយក៏អត់មានអ្នកដតីធ្វើឲ្យដែរអាហ្នឹងបានឆ្លាតទាំងហ្នឹងហើយអ្នកដែលឆ្លាតហ្នឹងគឺអត់មាន ជាអ្នកមកទទួលភារៈធ្ងន់ថាខ្លួនឯងធ្វើឲ្យខ្លួនឯងក៏ទេ អ្នកដតីធ្វើឲ្យហ្នឹងក៏ទេ គឺមិនចាប់មិនប្រកាន់ព្រោះដឹងថាភារៈហ្នឹងវាវាធ្ងន់មែនប៉ុន្តែបើយើងមិនចាប់មិនលើកវាមានធ្ងន់អីដូចដុំថ្មប៉ប៉ិនតម្រៃអញ្ចឹងវាធ្ងន់មែនប៉ុន្តែវានៅដីហ្នឹងទៅយើងមិនទៅលើកឲ្យធ្ងន់អី យ៉ាងណាមិញការកំណត់ដឹងបញ្ញខណ្ឌអាស្រ័យបច្ច័យកើតឡើង យើងទៅខ្វល់អីជាមួយនឹងអ្វីដែលយើងអត់បានសាងនឹងអ្វីដែលយើងអត់បានធ្វើផងនឹងនឹងឯងចឹងអានឹងគឺវិបស្សនាចឹងដល់នាមរូបបរិឆេទញានបច្ចយៈបរិកហញានទៅបានទទួលសេចក្តីនឹងបានចឹង ចឹងវាអត់មែនជារឿងដែលថាយើងនឹងឆ្លាតហើយទៅទទួលយកអំពើរបស់អ្នកដតីមកខ្វល់មកកើតទុកខ្លួនឯងហ្នឹងថាឆ្លាតគឺអត់ឆ្លាតទេ ឆ្លាតគឺតល់តែមិនទទួលអ្វីអ្វីឲ្យជាទុកឲ្យជាកង្វល់ខ្លួនឯងគឺណាហ្នឹងឯងអញ្ចឹងគឺវាតល់តែចូលឲ្យទៅដល់បរមត្តធัวណាវាឃើញអំពើរបស់អ្នកដតី ពាក្យសម្ដីអីអីហ្នឹងវាអាស្រ័យចិត្តជាសមុទ្ឋាន ហើយឃើញចិត្តដែលសន្សំក្នុងសន្តានមកហ្នឹងជាអភិធម្មទៀតអាហ្នឹងឯងអញ្ចឹងបានអត់ទទួលហើយក៏ជាការពិតដែលមានក្នុងអ្នកដតីនឹងឯងអ្វីដែលត្រូវកើតរមែងកើតអ្វីដែលត្រូវមាន រមែងមាននឹងឯងអញ្ចឹងវាអត់មានរឿងដែលយើងត្រូវខ្វល់នឹងអ្វីដែលថាយើងអ្នកធ្វើឲ្យខ្លួនឯងឬអ្នកដតីធ្វើឲ្យទេ អ្វីអ្វីវាមាន បច្ច័យឲ្យកើតឡើងជារូបធัวជានាមធัวជាសង្ខារធัวហ្នឹងនឹងគឺអត់មានទុកកង្វល់ទេហើយជាមួយគ្នានឹងអ្វីអ្វីដែលកើតឡើង ទាំងខាងក្នុងទាំងខាងក្រៅគឺបញ្ញាហ្នឹងគឺកំណត់ដឹងថាអ្វីហ្នឹងត្រូវតែកើតចឹងហើយអ្វីដែលកើតឡើងហ្នឹងវាមិនមែនកើតមកជាភារៈឲ្យយើងទេវាមិនកើតមកជាតួអត្តាយើងនឹងទៅទៀត ដូច្នេះវាអត់មានត្រូវទៅបន្ទោសអត់មានត្រូវទៅទាស់ជាមួយនឹងអ្វីដែលកើតឡើងនឹងទេហើយសេចក្តីសុខវានៅត្រង់មិនបន្ទោសទាស់ហ្នឹងទេនៅត្រង់ការមិនកើតទុកហ្នឹងសព្វសៈទុក្ខសៈសុខੰបហានੰការលះបង់នៅទុកទាំងពួងគឺជាសុខអ្វីអ្វីដែលកើតឡើងក្នុងលោកហ្នឹងណាគឺជាមេរៀនសម្រាប់ចម្រើន បញ្ញា វាមិនមែនដូចយើងត្រូវទៅស្អប់ទៅបន្ទុះទៅទាស់ទៅកើតទុកទៅព្រួយទៅបារម្ភ អានឹងវាជារឿងកិលេសរបស់យើងទេតាមពិតអ្វីដែលកើតឡើងហ្នឹងគឺជាមេរៀនសម្រាប់ គ្រប់គ្នាទទួលយកការពិតថ្នាក់បរិយាទៀតមើលមើលមាន មាន ស្អីដែលដែលកើតឡើងហើយវាទៅជាថាសម្រាប់ឲ្យយើងខ្វល់សម្រាប់ឲ្យយើងភ័យសម្រាប់ឲ្យយើង ខ្លាចសម្រាប់ឲ្យយើងព្រួយ ទៅនេះសម្រាប់ជាមេរៀនថ្នាក់បរិញ្ញាទេតើតែដល់តែបញ្ញាវាអត់កើតវាទៅជាលំអៀងដោយមោហៈជាមួយនឹងអវ័យអវ័យដែលកើតនឹងក្នុងខ្លួនយើងក៏ដោយក្នុងអ្នកដតីក៏ដោយចាប់យកមកចែកគ្នាខ្វល់វិញនឹងអញ្ចឹងទៅគឺនិយាយពីរឿងណានាណាធ្វើអីធ្វើអីធ្វើអីចែកគ្នាខ្វល់ពេញទឹកពេញដីអញ្ចឹងទៅ ហ្នឹងឯងអាហ្នឹងឯងដែលវាជា ការលំអៀងរបស់មនុស្សយើងលំអៀងដោយស្រឡាញ់លំអៀងដោយស្អប់ លំអៀងដោយមោហៈការវង្វេងលំអៀងដោយការភ័យខ្លាចតែតាមពិតអ្វីដែលកើតឡើងក្នុងលោកទាំងអស់សុទ្ធតែមេរៀនថ្នាក់បរិញ្ញាទេអត់មានអ្វីអាក្រក់អីណាកាលណាបើយើងទទួលយកមកអប់រំចម្រើនបញ្ញាគឺមើលមើលតែមានរឿងអីដែលយើងត្រូវទៅលំអៀងជាមួយនឹងអ្វីដែលកើតឡើងហ្នឹងមេរៀនថ្នាក់ បរិញ្ញាមេរៀនព្រះពុទ្ធអង្គក៏សិក្សាហើយវាជារបស់នៅក្នុងលោកហ្នឹងកាលណាបើយើងរៀនចេះដឹងហើយត្រូវចេញ ពីលោកហ្នឹង ទៅកាន់ព្រះ និព្វានទៀតមានរឿងអីដែលត្រូវទៅស្អប់លោកហ្នឹងណាគ្រាន់តែមិនជាប់ជំពាក់តែប៉ុណ្ណឹងទេគ្រាន់តែមិនប្រកាន់ហួងហែងតែប៉ុណ្ណឹងទេតែឲ្យដល់ថ្នាក់ស្អប់គឺអត់ស្អប់ទេគាត់ណា រឿងវាដូចឧទាហរណ៍ថា យើងថាទៅតោះចិត្តនៅ ភ្នំពេញជាប់ឡានណា1គីឡូហ្នឹង2ម៉ោងស្ទះអីអីចឹងទៅយើងទៅតោះអីមួយភ្នំពេញមិនក៏មិនមិននៅតង់រងនេះទៅហើយមានស្ទះអីហ្នឹងអាហ្នឹងក្រៅឧទាហរណ៍ទៀតហ្នឹងឯងដូច្នេះបើយើងទៅត្រូវទៅនៅភ្នំពេញវាត្រូវតែ ទទួលទៅតាមសភាពនឹងចឹងទៅទាំងអាហ្នឹងប៉ុណ្ណឹងតិចទៀតកូនចៅរត់ទូទានមានបានទិញឡានមួយមួយម្នាក់ថែមទៀតគ្រាន់តែចូលមកផ្លូវពឹបស្ទះបាត់ហើយចឹងទៅច្រើនតែឡានផ្លូវវាមិនច្រើនវាច្រើនអត់តន់ច្រើនដែរវាអត់តន់ហ្នឹងឯងវាដូចជា យើងចាប់ផ្ដើមឡើង ដឹងតែពីរៀបការរៀបការរៀបការទៅដល់ទៅទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ដីធ្លីស្រែចម្ការអីវាអត់រីកវារីកតែកូនហ្នឹងឯងឆ្នាំមួយដើមឆ្នាំចុងឆ្នាំអញ្ចឹងទៅហ្នឹងឯងដូចពុកម្ដាយខ្ញុំណាអីហ្នឹងកូនកូនកូនកូនបងប្អូន12នាក់អីចឹងទៅ ហ្នឹងឯងម្ល៉េះហើយវល់លេងចិញ្ចឹមកូនហ្នឹងមានអីបាន តែមរតកជីវិតអវយវៈឲ្យកូនប្រពន្ធហ្នឹងប្រគុណណាស់ហើយទៅរមរតកស្អីទៀតហ្នឹងឯងរបៀបអញ្ចឹងណាហ្នឹងឯងអញ្ចឹងគឺតែក្តីទាំងអស់នេះយើងត្រូវយល់ណាត្រូវយល់ពីរឿងនៅក្នុងលោកហ្នឹង វាមិនមែនសម្រាប់ឲ្យយើងមកស្អប់ទេមិនមែនសម្រាប់ឲ្យយើងបន្ទុះទាស់ទេបើថាយើងប្រកែណាយើងកុំនៅទៅនិព្វានមានទេតើមិនកុំទៅទៅហើយយើងអត់ចូលចិត្តព្រះនិព្វាន បានន័យថាចង់នៅក្នុងលោកហ្នឹងវាចង់នៅវាចឹងឯងលោកហ្នឹងវាចឹងឯងចឹងវាមានជាតិជ្រាបជាទីមរណៈវាមានកិលេសគឺណាវាជារឿងវត្តដាក់ហ្នឹងឯង រឿងក្នុងលោកនោះវាចឹងក៏ប៉ុន្តែសរុបមកវត្តដាក់ជាទុកមែនប៉ុន្តែទុកហ្នឹងកាលណាបើយើងធ្វើទុកក្នុងចិត្តត្រឹមត្រូវគឺទុកនឹងវាទៅជាមេរៀនថ្នាក់បរិញ្ញាទៀតបើមិនមានការកំណត់ដឹងនៅ ទុកនឹងទេ គឺអត់មានអរិយមេអង្គ8អត់មានព្រះនិព្វានទេធ្វើម៉េចបានរួចផុតចាកទុករួចផុតចាកទុកមកពីកំណត់ដឹងទុក ស្គាល់ទុកណាដល់អញ្ចឹងទៅសេចក្តី ទាំងអស់នេះមើលមើលទុកកសាច់ហ្នឹងជាមេរៀនសម្រាប់ឲ្យអ្នកដែលធ្វើទុកក្នុងចិត្តត្រូវហ្នឹងបានរួចផុតចាកទុកហើយមានរឿងអីដែលយើងត្រូវទៅបន្ទុះតោះចំពោះសេចក្តីទុកហ្នឹងមកពីយើងធ្វើទុកក្នុងចិត្តខុសហ្នឹងធ្វើទុកក្នុងចិត្តខុសជាមួយគ្នានឹងបរមត្តធัวហ្នឹងវាទៅ ជាប្រកាន់អ្នកនេះអ្នកនោះសัตว์បុគ្គលទាំងអស់ចាប់យករឿងតែខ្លួនឯងប្រកែមិនមែនជាអ្នកធ្វើរឿងទាំងអស់ហ្នឹង អត់ដឹងទេអត់ដឹងទេខ្លួនឯងប្រកែណាទៅបន្ទោសតែគេទេគេអ្នកធ្វើរឿងបង្ករឿងបង្កបញ្ហាប៉ុន្តែអាត្រង់ដែលខ្លួនឯងទទួលយកមកខ្វល់ហ្នឹងអត់ឃើញសេចក្តីល្ងងខ្លួនឯងទេដឹងតែពីប្រកែដឹងតែពីប្រកែជាងគេ ដឹងតែពីឆ្លាតហ្នឹងវាមាន អាកំបាំងអញ្ចឹងទេទទួលរឿងអ្នកដតីហ្នឹងយកមកកើតទុកខ្លួនឯងហើយអត់ដឹងតែខ្លួនឯងល្ងងទៀតដឹងតែខ្លួនឯងហ្នឹង ឆ្លាតប្រកែបន្ទោសតែអ្នកដតីអញ្ចឹងទៅនឹងឯងអានឹងគឺពុទ្ធបរិស័ទយើង បានសិក្សារឿយរឿយតទៅទាំងនឹងចំណាបានចូលរួមធម្មទាន1ម៉ោងកន្លះ ហ្នឹងឯងគឺថាពេញលេញហើយប៉ុណ្ណឹងណាបីបានពុទ្ធបរិស័ទនឹងបានសិក្សានៅ ក្នុងបរមត្តធัวមិនដើម្បីថាឲ្យពុទ្ធបរិស័ទអីហ្នឹងចេះតែសបាយត្រេកអររីករាយទៅក្នុងវោហារ ពីព្រោះនិយាយឲ្យញាតញោមសបាយរីករាយសើចលេងអីចឹងទៅក៏បានដែរប៉ុន្តែថាយើងទទួលយកខ្លឹមសារនៃពធទាំងពីព្រោះពធអត់មានអត់មានលេងសើចទេពីព្រោះអីពីព្រោះសេចក្តីទុករបស់យើងទុកមែនទេណាយើង នៅជាអីអីអញ្ចឹងចេះតែសើចចេញហើយបើនៅដល់តែពេលទុកឈឺ ទុកផ្លូវកាយខ្វល់ខ្វាយមួម៉ៅផ្លូវចិត្តទៀតមិនមែនសើចមិនមែនញញឹមបានទេហើយឈឺស្រែកមែនទេណាចឹងវិខោលោកប៊ូ60ព្រះវសាហើយឈឺលោកទ្រាំបានលោកស្រែកមែនទេណាព្រះទេសមហារាជរំលឹកទៅអត់មានកំណត់ដឹងវេទនាអីសោះអញ្ចឹងទៅលោកជាយាមទៅ បានសម្រេចព្រះរហ័តទៅដោយការកំណត់ដឹង នៅវេទនាហ្នឹងវាឈឺទៅឈឺឈឺមហារាជអីមុននឹងស្លាប់អីហ្នឹងឈឺណាឈឺដូចសពថ្ងៃតលើគេយកទៅចាក់ថ្នាំឲ្យបាត់ឈឺអីចឹងទៅហ្នឹងឯងវាអំបាក់ទ្រាំអាហ្នឹងអត់មានសើចេញទេមានតែស្រែកទេណាត្រូវការតែជាហ្នឹងឯងហើយបដិខៈទៀតមិនព្រមដាច់ខ្យល់នៅពេលឈឺហ្នឹង ទេ គឺផ្ទះផ្ទែងណាស់ នៅចឹងគឺថាចិត្តវាសៅហ្មងពេលចិត្តស្លាប់ហ្នឹងវាជារឿងមិនលេងលេងណាអបាយភូមិទៀតទាំងអបាយភូមិមិនអបាយភូមិលេងលេងមិនរឿងរ៉ាវយកមកបន្លាចគ្នាទេណាជារឿងរបស់កម្មវត្តដាក់អញ្ចឹងបានថាសេចក្តីទុកមែនទេណាថ្ងៃពុទ្ធអង្គត្រាស់ដឹងមែនណាដើម្បីជួយ រំដោះទុកសត្វលោកនឹងដោយពធទេសនា ចឹងគឺអត់មានរឿងលេងទេទាំងយើង ប្រតិបត្តិនៅក្នុងកុសលធម៌គឺត្រូវកំណត់ដឹងសេចក្តីទុកក្នុងវត្តដាក់ទានសិលសម្បថវិបស្សនាត្រូវតែមែនតេននឹងឯងចឹងមកទាំងហើមមកទាំងហើមមកថ្ងៃមកថ្ងៃហ្នឹងគឺអត់មានលេងទេត្រូវតែប្រកបវិជាឲ្យមែនតេននឹងឯងចឹងការសម្ដែងពតួក៏អំគួរទុកដាក់ប្រាក់បុជាពធទាំងអស់ចូលរួម